បាទជាបឋមខ្ញុំកណាសូមស្វាគមន៍គុំប្រគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូន ជនរួមជាតិទាំងអស់ពីចម្ងាយនៅ គ្រប់ទិសទីទាំងអស់បាទតាមប្រទេសផ្សេងផ្សេងហើយថ្ងៃនេះគឺខ្ញុំជាមួយនឹងយុវជនរិនរតបាទនឹងគោផ្សាយនៅក្នុង កម្មវិធី ទូទាត់នេតការហើយបើតាមអឺ ដឹងមកក្រុមការងារយើងមករូបទៀត គឺលោកជុនវៀនគាត់ នឹងចូលប្រហែលជា20នាទីទៀតបាទបាទគាត់តំណេគាត់នឹងចូលរួមជាមួយយើងម្នាក់ទៀតបាទអញ្ចឹងអឺជាធម្មតាឥឡូវនេះខ្ញុំឲ្យបងអូនរិនរតគាត់ស្វាគមន៍បងប្អូនបាទសូមអញ្ជើញបងប្អូនហើយក៏ស្វាគមន៍បងប្អូនយើងដែលគាត់ចូលខមមិនផងបាទអញ្ជើញបងបាទអរគុណ ខ្ញុំបាទដិនរតសូមជម្រាបសួរដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ហើយខ្ញុំសប្បាយរីករាយមែនទែនដែល បានទូរទស្សន៍មនសិការបានអញ្ជើញខ្ញុំធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនៅពេលនេះហើយខ្ញុំសប្បាយចិត្តមែនទែនដែលបានឃើញបងប្អូន ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិស្នេហាយុតិធម៌នៅក្នុងប្រទេសកម្ពុជាក៏ដូច នៅក្រៅប្រទេសតែងតែតាមដាន ការផ្សាយរបស់ទូរទស្សន៍ ទូរទស្សន៍នេសការក៏ដូចទូរទស្សន៍សកម្មជនគណៈបក្សសង្គ្រោះជាតិដទៃទៀតដែលកំពុងធ្វើសកម្មភាពផ្សាយព័ត៌មានពិត នៅក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនអញ្ចឹងការគ្រប់គ្រងរបស់បងប្អូននេះហើយដែលធ្វើឲ្យពួកខ្ញុំក៏ដូចជាសកម្មជនផ្សេងទៀតមានកម្លាំងចិត្តក្នុងការប្រមូលព័ត៌មាន ពីប្រទេសកម្ពុជា ដើម្បីផ្សាយចែកជូនដល់បងប្អូនឲ្យបានដឹងថា ទង្វើសាហាវព្រៃផ្សៃនៃរបបរាជការលោកហ៊ុនសែនកំពុងតែធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរយ៉ាងសាហាវព្រៃផ្សៃនៅក្នុងពេលបច្ចុប្បន្ននេះបាទសូមអរគុណអឺហ្នឹងហើយបងអូនអឺមានពេលអូខេឥឡូវចេះខ្ញុំអានខមមិនខ្លះហើយខ្ញុំបងប្អូនក៏អានហើយឈ្មោះបងប្អូនយើងផងបាទហើយក៏សូមជម្រាបផងដែរថាខ្ញុំមិនដឹងថាហេតុអីទេក៏អឺ ការលោតនៅក្នុង Facebook នៅលើ notification ហ្នឹងវាអត់ឃើញនៅពេលដែល page ដែលយើង follow តាមដានហ្នឹងធម្មតាវាលោតឲ្យយើង ដឹង ថា page ដែលយើងតាមដានវាឡើងហើយប៉ុន្តែយើងវាអត់ឃើញមិនដឹងថាមានបញ្ហាអីសម្រាប់ក្រុមពួកយើងក៏ដូចជា page របស់លោកគ្រូសន តារា page របស់លោកប្រធានសំរងស៊ីអាស៊ីសេរីជាដើមហ្នឹងរយៈហ្នឹងគឺហាក់បីដូចជាមានបញ្ហាខាងហ្នឹងហើយដូច្នេះហើយបានជាយើងឃើញ បងប្អូនយើងខ្លះគាត់អឺពិបាក ក្នុងការ share គាត់ក៏បានចុចឈ្មោះ comment ហៅគ្នាគ្នាយើងឲ្យចូលមើលបាទហើយឃើញអឺអឺប្អូនយីណាហ្នឹងគាត់ក៏កំពុងតែ comment ហៅគ្នាយើងបាទគាត់សកម្មមែនទែនក្នុងការហៅឈ្មោះហៅឈ្មោះ គាត់ដើរគោះទ្វារបាទគោះទ្វារតាមផ្ទះហ្មង បាទដើរគោះទ្វារតាមផ្ទះហ្មងបាទហ្នឹងហើយហើយខ្ញុំសូមជម្រាបបងប្អូនមួយដែរអឺធម្មតា គឺខ្ញុំតែងតែចង់លើកឈ្មោះបងប្អូន ដែលគាត់ comment ចូលហ្នឹងគឺឲ្យឃើញដល់ឃើញនៅក្នុងអេក្រង់ប៉ុន្តែហោថាខ្ញុំលើក comment បងសរុបអឺចំពោះបងប្អូនដែលគាត់សរសេរជាភាសាអង់គ្លេស គឺយើងអាចលើកឲ្យឃើញបាន បាទបាទប៉ុន្តែបើសិនជាគាត់ comment ឃើញជាភាសាខ្មែរឧទាហរណ៍អូនជឹមផាតនេះគាត់ comment មកបាទយើងឃើញនៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងគឺយើងឃើញអក្សរខ្មែរអាចអានបានប៉ុន្តែបើបងប្អូនមើលពីក្នុងទូរស័ព្ទបងប្អូន Facebook វិញវាអត់ចេញអក្សរខ្មែរទេវាចេញទៅជា ជ្រុងជ្រុងជ្រុងជ្រុងយើងមើលអត់ឃើញបាទមើលអត់ឃើញហ្នឹងបានជាខ្ញុំ សូមអធិស្ឋានចំពោះបងប្អូនដែលគាត់ខមមិនជាភាសាខ្មែរហ្នឹងខ្ញុំអត់អាចលើកនៅក្នុងអេក្រង់បានទេប៉ុន្តែយើងអាចអានខមមិនបានបាទអាចបានបានអានបានជាធម្មតាក៏ប៉ុន្តែនៅពេលដែលយើងលើកបង្ហាញឲ្យផុសនៅក្នុងអេក្រង់ទៅគឺវាអឺចេញវាមិនអានអក្សរខ្មែរបាទអញ្ចឹងអឺជាដំបូងសូមជម្រាបសួរបងសមាត KH បងសកុមវាងអ្នកមីងលីលីសុងម៉ាយ៉ានផាងអឺ អឺបងសូនីតាគឹមអឺខាន់ធីអូនជាចកមីឃាបងអសតថៃអឹមបង Jennifer រាជនីសាមហើយនិងបង Peter ធម្មតាតែឃើញបងរាជនីសាមគាត់ចូលមើលគឺបង Peter ចូលមើលដែរហើយបាទបាទហ្នឹងហើយបាទគឺទាំងពីរអ្នកគាត់មើលហ្នឹងហើយបាទបាទសូមជម្រាបសួរបងទាំងពីរហើយសັບបញ្ញៈខ្មែរនៅ Rhode Island ASD ASD គាត់មើលពី ក្នុង YouTube មកគាត់ comment ក៏យើងឃើញដែរបាទអឺក្រៅមេឃលើដីបាទឈ្មោះគាត់នេះអឺបងឯងក៏ដាក់ឈ្មោះក្រៅមេឃលើដីយើងយើងគិតមើលអានោះវាធម្មតាវិញមិនមែនថាលើមេឃក្រោមដីក្រោមមេឃលើដីបាទហ្នឹងយើងខ្លួនហ្នឹងអីបាទហ្នឹងហើយបាទអូខេ love Cambodia វណ្ណដូវែនអឺអឺបេលីនូអឺគឹមហៀងសូបាទសរៃខ្មែរធុនអឺយីណានអឺយាយអូនអឺចនិតខ្មែរអង្គរវ៉ាន់គុងអូខេអឺអាស្រ័យអាស្រ័យបាទអឺ អឺបងឯងអានឈ្មោះគាត់ខ្លះទៅសុផាតបើតនេបើមានពេលអាចចូលមកជាមួយពួកបងក៏បានដែរបាទអត់បញ្ហាទេបងបាក់ដាក់ចូលលីងនៅក្នុងក្រុមហើយបាទហ្នឹងហើយអឺស្រីតូចបាទជំរាបសួរបាទតុលាទៀបខឿងអូខេចន្ទថាម៉មបាទអឺលៀងដាណាមិត្តម៉ានជំរាបសួរបងអលពូមិត្តម៉ានហើយនឹងអឺកញ្ញាកញ្ញា Britney Baker យើងហៅគាត់កញ្ញាអញ្ចឹងទៅត្រូវនៅរដ្ឋ បាទត្រូវហើយកញ្ញាកញ្ញាអីក៏លោកជំទាវលោកជំទាវក៏បានលោកជំទាវក៏បានវណ្ណដាសុកគាត់ខមមិនពី YouTube មកបាទជំរាបសួរអូខេអឺមអូខេបងសាមញោវាងនឹងមិនដឹងបាន ចូលនៅ ទេបាទហើយនឹង Anet Cosmetic ជំរាបសួរហ្នឹងហើយអូ Anet គាត់សួរខាងសេចសាសអឺអីគេទៅទទួលសម្ដេច សុំចេញអាហៀអ្នកខាងតេកសាសទៅទទួលសម្ដេចសុំចេញសម្បត្តិយន្តហោះព្រីអូអត់ទេអឺសម្ដេចពីស្រុកខ្មែរគាត់ហោះមកហើយកុំឲ្យវេទរីអញ្ចឹងសម្ដេចនៅខាងនេះគេជិះឡានសម្ដេចទៅសម្ដេចទៅទទួលសម្ដេចពេលនេះបាទបាទសម្ដេចទៅទទួលសម្ដេចសម្ដេច3អង្គនោះបាទបាទបាទសម្ដេចតិចសាសមួយអង្គ សម្ដេចនៅអូហាយ៉ូមួយអង្គសម្ដេចធំជាងគេហើយនឹងសម្ដេចព្រះរាមនៅនៅជេស៊ីបាទទាំង3អង្គហើយរួមជាមួយនឹងយុវជនឆ្នើមឆ្នើមដែលទើបមកពីថៃជាច្រើនបាទភាកច្រើនគឺពួកគាត់ទៅបាទបើសិនជាគាត់មកយើងមិនទាន់ច្បាស់ថាជាផ្លូវការគាត់មកដល់ឡើយទេយើងអត់ទាន់ច្បាស់ទេប៉ុន្តែតាមដំណឹងលហិកហៀងមកគឺថាអាចនឹងមកហើយអញ្ចឹងអឺ ពួកយើងត្រៀមរួចហើយបាទហើយខាងបងប្អូនហ្នឹងក៏ត្រៀមហើយដែរអញ្ចឹងបាទយើងនឹងទៅទទួលគាត់មិនឲ្យគាត់ខកបំណងទេបាទមិនឲ្យគាត់មិនឲ្យគាត់ឯកាទេបាទហ្នឹងហើយបាទយើងថ្ងៃហ្នឹងយើងនិយាយគ្នាទៅវិញទៅមកហ្មងទៅបងអូនរិនរត់មិនបាច់ចាំបាច់អ្នកសួរអ្នកឆ្លើយទេនឹកឃើញអីនិយាយកាត់គ្នាទៅបាទតែពីរអ្នកទៅវាអត់បញ្ហាទេបាទអញ្ចឹងយើងត្រៀមបាទទៅទទួល គាត់មកដល់ថ្ងៃទី12បាទហើយមើលក្នុងខ្ញុំមើលអមខ្ញុំខ្ញុំឮថាថ្ងៃទី12ហ្នឹងលោកហ៊ុនសែនមិនបាច់ជួលលុយដូចនៅជប៉ុនទេបាទដូចប្រជាពលរដ្ឋខ្មែរគាត់ទៅទទួលស្វាគមន៍គាត់ច្រើននៅជប៉ុនលើថាជួលបាទនៅអាមេរិកនេះមិនបាច់ជួលទេបាទគិតទៅឯងហ្មងបាទអូមើលជួយប្រាប់បងប្អូនយើងផងមើលអឺ វារឿងនៅជប៉ុនហ្នឹងបងអូនមានដឹងរឿងអីខ្លះទេរឿងនៅជប៉ុនបានអឺបានខ្ញុំទទួលដំណឹងមកគឺ របបលោកហ៊ុនសែនគាត់បានទិញទឹកចិត្តជាពិសេស គឺពលករតែធ្វើការនៅប្រទេសជប៉ុនក៏ដូចជាសិស្សនិស្សិតដែលជាប់អាហារូបករណ៍ទៅនៅប្រទេសជប៉ុនរៀននៅប្រទេសជប៉ុនត្រូវបាន ក្រុមការងាររបស់គណៈបកប្រជាជន ដូចជាក្រុមការខាង លោកហេងសួរដែលជាក្រសួងការងារនៅប្រទេសជប៉ុនហ្នឹងគាត់បានទិញទឹកចិត្តឲ្យលុយជួលជាលុយហើយមានការកម្មវិធីជប់លៀងដើម្បីទៅទទួលហ៊ុនសែន បាទជួលជាលុយទៅទទួលហ៊ុនសែនដើម្បី ធ្វើជារូបភាពបង្ហាញថានៅ ប្រទេសជប៉ុននៅប្រទេសណាក៏ដោយ គឺឲ្យតែលោកហ៊ុនសែនទៅ ប្រជាពលរដ្ឋគឺសบายចិត្ត ដែលចង់មកទទួលអីស្វាគមន៍គាត់យ៉ាងកក់ក្ដៅអញ្ចឹងតាមពិតទៅប្រជាបរតក៏ដូចជាសិស្សនិស្សិតទាំងអស់នោះគាត់មិនមែនចង់ទេដោយសារតែជួលលុយហើយមានការកម្រៀបកំហែងគៀបសង្កត់ផ្លូវចិត្តគាត់ផងគាត់ក៏បង្ខំចិត្តទៅទទួលទៅ តែវាអត់មានចំនួនច្រើនទេបាទនៅប្រទេសជប៉ុនគឺគេមិនស្វាគមន៍លោកហ៊ុនសែនបានច្រើនអ្នកប៉ុន្មានទេអញ្ចឹងយើងឃើញថាទង្វើរបស់លោកហ៊ុនសែននេះគឺ ជានយោបាយប្រជាពិធដ្ឋដែលគាត់តែងតែអឺធ្វើធ្វើរាល់ពេលដែលគាត់ទៅ ក្រៅប្រទេស ដែលទៅប្រទេសណា ដែលមានប្រជាប្រដ្ឋខ្មែរគាត់រស់នៅទីនោះអញ្ចឹងសហរដ្ឋអាមេរិកក៏មានដែរក៏មាន ក្រមបាតកម្មរបស់ដែលដែលអ្នកប្រជាប្រដ្ឋខ្មែរមួយចំនួនដែលផ្កាប់មុខទៅលើរបបលោកហ៊ុនសែនដែលក្នុងនាមជាខ្មែរបានមករស់នៅ លើ ទឹកដី ប្រជាធិបតេយ្យហើយពាក់ប៉ោត បាទពាក់ប៉ោតនៅសហរដ្ឋអាមេរិកហ្នឹងគាត់ឆ្លក់បង្វែងនឹងទឹកលុយទឹកលុយរបបលោកហ៊ុនសែនអញ្ចឹងគាត់ក៏ត្រៀមទទួលលោកហ៊ុនសែនដែរដោយសារទៅទទួលនឹងគឺបានលុយបានកាក់អញ្ចឹងក៏គេរៀបជាប់ទៅស្វាគមន៍លោកហ៊ុនសែនដែរតែក៏ប៉ុន្តែ អាទឹកចិត្តនៃការទទួលដោយ ចាក់ការជួលលុយអញ្ចឹងវាអត់មានប្រសិទ្ធភាពទេអញ្ចឹងយើងដឹងទាំងអស់គ្នាហើយថា ការទៅដោយបង្ខំការទៅដោយជួលចម្ពាក់ចម្ពិនជាមួយរបបលោកហ៊ុនសែននេះអាហ្នឹងពួកគាត់ត្រូវតែបង្ខំចិត្តទៅក៏ប៉ុន្តែខ្ញុំជឿជាក់ថាវាអត់មានចំនួន ច្រើនទេអត់មានចំនួនច្រើនដូចពួកយើងដែលជា អ្នកស្រឡាញ់លទ្ធិជាតៃស្រឡាញ់សិទ្ធិសេរីភាពស្រឡាញ់យុត្តិធម៌គឺជាពិសេសគឺយើងចូលរួមគ្នាធ្វើមិនមែនធ្វើបាតកម្មតូចតាចទេ គឺយើងធ្វើជាមហាបាតកម្មដែលមានការចូលរួមពីបណ្ដាប្រទេសដែលគេស្រឡាញ់លទ្ធិប្រជាធិបតេយ្យហើយជាពិសេសមិនមែនតែខ្មែរគឺភូមាភូមាគេខឹងយើងខឹងខឹងយើងជាងខឹងហ៊ុនសែនជាងយើងដែលជាប្រជាពលរដ្ឋខ្មែរផងដោយសារលោកហ៊ុនសែនគាត់ធ្វើកំហុសឆ្គងទៅលើប្រទេសពួកគាត់ដែលគាត់ទៅដោះស្រាយរឿងនៅភូមិមានហ្នឹងគឺអត់មានលទ្ធផលហើយធ្វើឲ្យ បញ្ហានៅភូមិកាន់តែរីករាលដាលហើយកាន់តែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរទៀតអញ្ចឹងបានធ្វើឲ្យប្រជាពលរដ្ឋភូមិហ្នឹងគាត់ចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងអញ្ចឹងខ្ញុំជឿជាក់ថាมันយូរទេបាទมันយូរទេចិត្តដល់ថ្ងៃទេបងប្អូន12ថ្ងៃ12ថ្ងៃ13គេប្រជុំបាទថ្ងៃ12គេប្រជុំ2ថ្ងៃបង12 13បាទ12 13អញ្ចឹងយើងយើងជួបប្រជុំយើងទៅធ្វើមហាបាតកម្មយើងធ្វើថ្ងៃទី12គឺមហាបាតកម្ម បងប្អូននឹងឃើញហើយហើយពេលនោះក៏ក្រមទូរទស្សន៍នេនេដូចជា ទូរទស្សន៍មនសការទូរទស្សន៍អ្នកប្រយុទ្ធក៏ដូច ទូរទស្សន៍អាមេរិកគឺគេនឹងរៀបចំធ្វើការ live ឲ្យឃើញអំពីទស្សនវិជ្ជាមហាបាតកម្មដើម្បីប្រឆាំងមេដឹកនាំប្រជាដែលគេមិនពេញចិត្តព្រោះអីទាំងប្រជាប្រដ្ឋខ្មែរទាំងប្រជាប្រដ្ឋភូមា គេមិនសប្បាយចិត្តទេដោយសារ ទី1ប្រជាប្រដ្ឋខ្មែរគាត់យល់ឃើញថា មេដឹកនាំហ៊ុនសែនគឺជាមេដឹកនាំផ្ដាច់ការប្លន់អំណាចហើយមិនមែនជាមេដឹកនាំស្របច្បាប់ទេការបោះឆ្នោតឆ្នាំ2018បន្ទាប់ពីរំលាយគណៈបក្សសង្គ្រោះជាតិមកគឺគាត់ប្លន់អំណាចទេអញ្ចឹងហើយគាត់មកជួបប្រជុំអាស៊ានអាមេរិកនេះ ដើម្បីរឹតចំណងមិត្តភាពនេះ គឺមិនមែនគាត់មិនមែនជាតំណាងរបស់ពលរដ្ឋខ្មែរទេ បាទគាត់ជីមិនមែនតំណាងពលរដ្ឋខ្មែរទេអានឹងគាត់គ្រាន់តែជាតំណាងបកពួករបស់គាត់ទេអញ្ចឹងដោយសារតែពេលហ្នឹងហើយយើងត្រូវធ្វើបដកម្មបដិសេធមិនចង់ឲ្យហ៊ុនសែនគាត់ធ្វើជាតំណាងរបស់ពលរដ្ឋខ្មែរព្រោះអីគាត់តំណាងអីសប្តាហ៍ហ្នឹងគាត់បានទាញប្រទេសកម្ពុជា ទៅរកគ្រោះគ្រោះថ្នាក់ដោយសារតែគាត់បានទៅចូលដៃចូលជើងជាមួយបរទេសដូចជាជនជាតិចិនបរទេសចិន ប្រទេសចិនដែលគាត់ធ្វើមូលដ្ឋានទ័ពធ្វើអីនៅលើទឹកដីកម្ពុជាអញ្ចឹងអញ្ចឹងពួកយើងដែលជាប្រជាប្រដ្ឋខ្មែរគឺអត់ពេញចិត្តបាទអាហ្នឹងដែលដែលក្នុងនាមយើងជាពលរដ្ឋខ្មែរហើយឃើញថា របបលោកហ៊ុនសែនបានរំលាយរំលាយគណៈបកសង្គ្រោះជាតិទាំងបំពេញច្បាប់ទាំងអយុធធរវាយធ្វើបាបប្រជាពលរដ្ឋខ្លួនឯងចាប់អ្នកនយោបាយក៏ដូចជាសកម្មជនគណៈបកប្រឆាំងសកម្មជនសិទ្ធិមនុស្សក៏ដូចជាយុវជនបរិស្ថាន ចាប់ដាក់ពន្ធនាគារទាំងអយុធធរហើយរហូតដល់វាយសម្លាប់សកម្មជនធ្វើជារូបភាពផ្សេងផ្សេងហើយជាពិសេសគឺការបិទសិទ្ធនិងរំលោភបំពានសិទ្ធការងារធ្វើបាបធ្វើទុកបុកម្នេញប្លន់ដីផ្ទះសម្បែងប្រជាពលរដ្ឋលក្ខនឹងលក្ខអាហ្នឹងហើយដែលពួកខ្ញុំដែលជា ប្រជាពលរដ្ឋក៏ដូចជាសកម្មជនគណៈបកសង្គ្រោះជាតិមួយរូបនៅក្រៅប្រទេសគឺបដិញ្ញានឹងចូលរួមធ្វើមហាបាតកម្មជាមួយខ្មែរបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ ដែលគាត់ក្រងនឹងចូលរួមនៅថ្ងៃទី12ហើយជាពិសេសគឺបងប្អូនប្រជាប្រដ្ឋភូមិទី2គឺភូមិប្រជាប្រដ្ឋភូមិប្រជាប្រដ្ឋភូមិគេក្រងនឹងធ្វើ ជាមួយយើងនៅថ្ងៃជាមួយយើងដោយសារតែគេខឹងសម្បា នឹងរបបលោកហ៊ុនសែនហើយបងប្អូនត្រូវចាំថាអាពេលដែលលោកហ៊ុនសែនមុនធ្វើដំណើរទៅប្រទេសភូមា page របស់ហ៊ុនសែនគាត់បានបិទ comment ដោយសារតែការជេរប្រមាថការជេរប្រមាថទៅលើលោកហ៊ុនសែនពីសំណាក់ប្រជាពលរដ្ឋភូមាធ្វើឲ្យរបបលោកហ៊ុនសែនបិទបិទខមមិនអញ្ចឹងហើយអានេះហើយដែលលោកហ៊ុនសែនគាត់បានធ្វើឲ្យប្រទេសភូមារងគ្រោះរងគ្រោះរហូតដល់បច្ចុប្បន្ននេះដោយសារតែអាពេលដែលគាត់ទៅហ្នឹងគឺអត់មានការព្រមព្រៀងពីសមាជិកអាស៊ានបាទ ជាសមាជិកអាស៊ានទេពួកគាត់ទៅ ទៅក្នុងនេះជាឯកតោភាគីខ្លួនគាត់អញ្ចឹងសមាជិកទាំងអស់គេថាគេអត់ឲ្យទៅទេកុំទៅ ទៅនឹងវាធ្វើឲ្យរបបសឹកមានអ៊ុនឡាំងគឺរដ្ឋបាលចិត្តហើយដូចយើងទៅទទួលស្គាល់ដូចយើងទៅចូលរួមលើកកម្ពស់ឲ្យមានអ៊ុនឡាំងអញ្ចឹងអញ្ចឹងប្រជាពលរដ្ឋភូមិគេមិនមិនចង់ឲ្យលោកហ៊ុនសែនទៅគេមិនឲ្យលោកហ៊ុនសែនទៅទេ តែលោកហ៊ុនសែនបានជំទាស់ជំទាស់នៅតែមីនេះរឹងតែតឹងមិនព្រមស្ដាប់ឆន្ទៈរបស់ប្រជាពលរដ្ឋភូមា ទាំងក្នុងនិងទូទាំងពិភពលោកអញ្ចឹងហើយដែលធ្វើឲ្យពលរដ្ឋភូមាមិនសប្បាយចិត្តដោយសារតែហ៊ុនសែនគាត់ទៅទៅទៅទាំងតឹងទឹះហើយទៅ ហើយវាអត់ចំណេញបាទទៅអត់ចំណេញទៅវាហ៊ុនសែនគាត់សប្បាយចិត្តណាពេលនោះដែលមីអំលៀងគាត់ចុះសន្ធិសញ្ញាចុះកិច្ចព្រមព្រៀង5ចំណុចពេលនោះ រដ្ឋាភិបាលឈប់បាញ់អីចឹងទៅតែដល់យើងមើលឃើញថាដល់ពេលហ៊ុនសែនត្រឡប់ពីធ្វើទស្សនកិច្ចនៅពូមៀដោយឯកតោភាគីហ្នឹងត្រឡប់មកដល់ផ្ទះមិនទាន់ចុះយន្តហោះដល់ផ្ទះត្រឹមត្រូវផងក៏តែហ៊ានមាននងឡាំងបានធ្វើការវាយប្រហារបាញ់គ្នាទៅស្លាប់ជនស៊ីវិលពេញទឹកពេញដីនៅហ្នឹងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងអញ្ចឹងហើយបានធ្វើឲ្យប្រជាប្រដ្ឋភូមិគាត់មិនសប្បាយចិត្ត ហើយធ្វើឲ្យអាស៊ានទាំងមូលនឹងបែកបាក់ដោយសារតែលោកហ៊ុនសែនជាប្រធានអាស៊ានគាត់អត់បានធ្វើឲ្យអាស៊ាននឹងចេះជួយ គ្នាអត់ធ្វើឲ្យអាស៊ាននឹងមានសាមគ្គីភាពគ្នាអញ្ចឹងហើយបានប្រជាប្រដ្ឋគ្នាថ្ងៃ12ខែឧសភានេះគឺគាត់នឹងក្រុមធ្វើមហាបាតកម្មរួម គ្នា ជាមួយប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិកបាទសូមអរគុណអរគុណបងអឺខ្ញុំ សូមត្រឡប់ទៅខាងលើ បន្តិចខ្ញុំឃើញ comment បងប្អូនយើងគាត់គាត់ឈ្មោះអាស្រីអាស្រីគាត់ថារាល់ដងពេលដែលបងឡងគាត់ live ហ្នឹងទូរស័ព្ទគាត់អត់ load notification ទេហើយបើ live ចប់2ម៉ោងក្រោយចូលទៅมันអាចមើលឃើញអា live ថ្មីទេតតែមួយថ្ងៃក្រោយបានមើលឃើញអញ្ចឹងនេះហើយគឺជាបញ្ហាដែលអឺក្រុមហ៊ុន Facebook មានអឺធ្វើការយ៉ាងម៉េចជាមួយនឹងរបបក្រុងភ្នំពេញឬមួយគេចង់ថាការគ្នាយ៉ាងម៉េចគឺយើងមិនដឹងទេក៏ប៉ុន្តែគឺខាងប្រជាធិបតេយ្យយើងហ្នឹងគឺមានការជួបលំបាកនៅក្នុងការរាំងស្ទះពីរបបក្រុងភ្នំពេញជាពិសេសការផ្សាយ នៅលើបណ្ដាញ Facebook ហ្នឹងអឺរបស់អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងយើងអត់យល់ថាតើ រឿងហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចក៏ប៉ុន្តែបើខាងក្រមរបបក្រុងភ្នំពេញខាងអ្នកតែស្កជាមួយនឹងក្រុមហ៊ុនសែនវិញគឺផ្សាយម្ដងម្ដងគឺថាអាចំនួនអ្នកចូលមើលហើយនឹងអ្នកឲ្យមេដៃមេជើងនោះវាវាវាច្រើនលឹះពីអ្វីដែលយើងមិនគួរជឿមានទន្ជនចិត្តរីអីជាដើមអញ្ចឹងយើងអត់ដឹងបើយើងអត់ដឹងថាតើ បញ្ហាហ្នឹងវាមានមានរឿងអីបាទវាពិបាកមែនតើណាបាទព្រោះថាតែពួកយើងជាអ្នកប្រជាធិបតេយ្យគឺយើងមានតែសម្លេងផ្សាយដើម្បីតទល់ទៅនឹងរបបដាច់ការហ្នឹងឯងបាទពួកយើងមិនមែនជាអ្នកកាន់អាវុធកាន់ភ្លើងទៅគម្រាមកំហែងអ្នកណាទេបាទបាទគឺយើងមានតែសម្លេងឲ្យការបញ្ចេញមតិរបស់យើងរិះគន់ទៅនឹងរឿងអយុត្តិធម៌ផ្សេងផ្សេងនៅក្នុងសង្គមរិះគន់ទៅនឹង ការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋរបស់កម្មករអ្នកកាត់ដេររបស់បងប្អូនធ្វើការនៅកាស៊ីណូអីជាដើមហ្នឹងគឺយើងមានតែបន្លឺសម្លេងការចូលរួមមតិយោបល់ពីចម្ងាយហ្នឹងប៉ុន្តែវាជួបបញ្ហានៅលើបណ្ដាញសង្គម Facebook អាចចំណុចនេះគឺ យើងមិនសប្បាយចិត្តតសោះបាទ អញ្ចឹងអឺនេះហើយគឺជាបញ្ហាដែលយើងកំពុងជួបប្រទះដូច្នេះសូមសនំពោអឺបងប្អូនដែលកំពុងតែចូលមើលទីបងប្អូនអាចបងប្អូនជួយ share ផងបាទជួយ share ផងដើម្បីឲ្យវាលោតចេញនេះហើយយើងមិនដឹង ថាវាមាន បញ្ហាយ៉ាងណាបាទហើយក្រុមបងប្អូន ខាងអ្នកប្រយុទ្ធហ្នឹងពេលផ្សាយហ្នឹងក៏កុំភ្លេចបាទរំលឹកបងប្អូនយើងឲ្យគាត់ជួយ share ព្រោះថា ជាធម្មតាវាមិនអញ្ចឹងណាបងប្អូនរត់ បាទបាទនេះជួបបញ្ហាអញ្ចឹងបាទបាទហើយអឺខ្ញុំឃើញគ្នាយើងគាត់បាន comment មកថាគាត់ខ្លះគាត់ថាបានគាត់បានត្រៀមហើយបាទគាត់បានត្រៀមហើយប៉ុន្តែយើងរងចាំការប្រកាសជាផ្លូវការសិនបាទបាទនេះគ្រាន់តែបញ្ជាក់ថាពួកយើងនឹងត្រៀមបាទនឹងត្រៀមហើយបងប្អូនដែលទៅចូលរួមនៅទីនោះបងប្អូននឹងបានជួបជាមួយនឹងក្រមទូទួលមនសិការហើយនឹងក្រម អ្នកប្រយុទ្ធបាទទូទាត់អ្នកមេការហើយនឹងទូទាត់អ្នកប្រយុទ្ធពេលហ្នឹងគឺយើងនឹងនៅទីនោះជាមួយគ្នាហើយនឹងប្អូនជឹមផាតផងដែរបាទបាទគឺយើងនឹងជួបគ្នានៅទីនោះហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតពីថ្ងៃគឺអឺអឺបាទនេះគឺខែ5ខាងក្រោយនេះបាទខែ5យើងខាងមុខនេះបាទថ្ងៃទី12គឺចំថ្ងៃពហោះបងប្អូនបាទបាទចំថ្ងៃពហោះអឺ ចំថ្ងៃពហោះហ្នឹងដោយសារតែធម្មតាយើងចង់ធ្វើថ្ងៃសុក្រថ្ងៃសៅរ៍បងប្អូនប៉ុន្តែថ្ងៃពហោះហ្នឹងគឺថ្ងៃដែលគេប្រជុំយើងដឹងហើយអ្នកធ្វើការនៅនៅ DC នៅ White House នៅអីហ្នឹងគឺគាត់ធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រដោយពួកយើងអញ្ចឹងអញ្ចឹងពេលថ្ងៃដែលគេប្រជុំហ្នឹងគឺវាចំថ្ងៃពហោះអញ្ចឹងយើងអឺมันអាចកំណត់បានអញ្ចឹងយើងត្រូវតែអឺ ព្យាយាមឆ្លៀតពេលបាទឆ្លៀតពេលទៅអឺបើដូចខ្ញុំនៅធ្វើធ្វើការហ្នឹងគឺខ្ញុំបានត្រៀមសុំច្បាប់គេជប់3ថ្ងៃបាទជប់ពីថ្ងៃពុទ្ធពហស្ហើយនឹងថ្ងៃសុក្រអញ្ចឹងដើម្បីយើងទុកពេលវេលាក្នុងការធ្វើដំណើរបាទទៅហើយនឹងមកព្រោះពួកពួកយើងនឹងជិះឡានទៅឯដោយសារតែយើងមានក្រុមក្មេងៗយុវជនគាត់ទៅជាមួយអញ្ចឹងអឺ ម្យ៉ាងទៀតពួកគាត់ទៅតែមកដល់អញ្ចឹងនាំឲ្យគាត់ឲ្យ បានជិះឡានដើរលេងមើលក្នុងសួនណាណាបាទបាទមិនមែន2នាក់ទេមិនមែន2នាក់ដើរលេង ក្នុងសួនទេគឺគឺ4 5 6នាក់ដើរលេងក្នុងសួនហ្នឹងហើយអឺអណែតគាត់ថាគាត់ចង់លេងទៅចង់ទៅដែរតែអត់លុយទិញសម្បត្តិយន្តហោះហ្នឹងហើយមកពីទៅទិញសម្បត្តិយន្តហោះទៅឆ្ងាយបាទគាត់ទៅឆ្ងាយក៏ទុំមកទៅឆ្ងាយទុំមកវាសង្ស័យអស់លុយចាយហើយ គាត់អស់លុយចាយទៅវិញអញ្ចឹងគាត់មកអត់មានអីអត់មានអីទៅ បាទហ្នឹងហើយអញ្ចឹងតែដូចគ្នាបង្ហាញភាសាភាសាទៀតនេះគឺកុំភ្លេចបាទថ្ងៃពហោះ បាទពួកយើងនឹងត្រៀមបាទហើយថ្ងៃសុក្រ អឺគេនឹងប្រជុំគេប្រជុំថ្ងៃសុក្រមួយថ្ងៃទៀតដែរប៉ុន្តែគឺយើងប្រមូលផ្ដុំគ្នាសំខាន់គឺនឹងថ្ងៃពហុខាងមុខហ្នឹងបាទអញ្ចឹងគឺដូចជាការអញ្ជើញរកជំរាបជូនដំណឹងដល់បងប្អូនឥឡូវអឺអឺបងប្អូនមកកត់ថ្ងៃនឹងទុកណាបាទថ្ងៃទី12ចំថ្ងៃពហុបាទខែ5បាទបាទអូខេអឺឥឡូវងាកត្រឡប់មកវិញអូខេអឺបងប្អូនរិនរត់ អឺខ្ញុំនិយាយពីរឿងធ្វើបាតកម្មនេះណាខ្ញុំចង់ជម្រាបបងប្អូនយើង បាទខាងគេហ្នឹងក៏គេធ្វើបាតកម្មប្រឆាំងយើងដែរមិនមែនតែយើងទៅធ្វើបាតកម្មតែយើងទេណាបាទអញ្ចឹងខ្ញុំចង់បង្ហាញពីខាងគេពីខាងគេដែលមកធ្វើបាតកម្មអឺគេគេធ្វើបាតកម្មប្រឆាំងយើងខ្ញុំ ខ្ញុំបងខ្ញុំសូមឲ្យពួកគាត់មានសេចក្តីក្លាហានបាតកម្មមកទល់មុខទល់មុខនឹងក្រុមបាតកម្មដែល យើង ក្រុមនឹងធ្វើហ្នឹងកុំធ្វើមហាបាតកម្មអឺដូចដែលក្រុមលោកហ៊ុនសែននៅអឺពេលគាត់មកធ្វើសិក្ខាលោកប្រធាន សំស៊ីធ្វើសិក្ខាសាលានៅ Florida គឺបាតកម្មក្នុងភួយបាទអាហ្នឹងយើងវាមិនល្អមើលទេបាទ អញ្ចឹងបើយើងបើយើងចាត់សឿងដែល ជាសមាជិកសមាជិការបស់គណៈបកប្រជាជនហើយសូមឲ្យយើងឃើញមុខច្បាស់ច្បាស់កុំខ្មោឃ្លុំមុខឃ្លុំអីបិទម៉ាស់សពីសពូអីអញ្ចឹងយើងសូមឲ្យពេលគាត់និយាយអីឲ្យគាត់បើកម៉ាស់បាទបើគាត់ខ្លាចឆ្លងជំងឺកូវីដអាហ្នឹងឲ្យគាត់ដើរឆ្ងាយហើយឆ្ងាយបន្តិចហើយឲ្យគាត់បើកម៉ាស់ដើម្បីឲ្យពួកយើងបានស្គាល់ពីសមាជិកភាពរបស់គណៈបកប្រជាជន ដែលនៅសហរដ្ឋអាមេរិកនឹងផង បាទហើយសួរថាគាត់បាតកម្មនឹង មានហេតុផលអ្វីខ្លះហើយគាត់ប្រឆាំងឬមួយក៏គ្រប់គ្រងយ៉ាងម៉េចសូមឲ្យគាត់មានហេតុផលច្បាស់លាស់សម្រាប់ឲ្យពួកខ្ញុំនឹងយល់ផងបាទអញ្ចឹងបើពួកខ្ញុំខ្ញុំប្រាប់ពីគោលបំណងនិងវត្ថុបំណង របស់ពួកខ្ញុំ ដែលក្នុងនាមខ្ញុំដែលជាយុវជន សកម្មជន និងជាពលរដ្ឋខ្មែរមួយរូបហើយនឹងជាពិសេសគឺចូលរួមជាមួយបងប្អូនពលរដ្ឋភូមិអញ្ចឹងពលរដ្ឋភូមិគឺគាត់មានវត្ថុបំណង ធ្វើបាតកម្មហ្នឹងគឺគាត់ចង់បានអីអាហ្នឹងគឺគាត់នឹងបញ្ជាក់នៅថ្ងៃនោះហើយអញ្ចឹងមុននឹងធ្វើបាតកម្មយើងត្រូវមានអ្វី ដែលយើងយកទៅធ្វើឲ្យមានគេហៅថាមានអំណះអំណាងច្បាស់លាស់ដើម្បីទៀមទាឲ្យបានច្បាស់លាស់អញ្ចឹងបើយើងគ្រាន់តែទៅលើកបដាចុះឡើងចុះឡើងអត់មានអ្វី ជាសំអាងទេអាហ្នឹងមិនដឹងថាធ្វើបាតកម្មយ៉ាងម៉េចទេអាហ្នឹងអញ្ចឹងបើសិនជាធ្វើអាហ្នឹងធ្វើឲ្យច្បាស់បាទអញ្ចឹងសូមឲ្យលើកទឹកចិត្តបាទឲ្យពួកគាត់ហ្នឹង ចូលរួមដែរបាទឲ្យមកគៀកគៀកមកគៀកគៀកគ្នាមកក្នុងនាមយើងជាខ្មែរយើងនិយាយគ្នាទៅថាអឺកាន់ជើងរបបលោកហ៊ុនសែនហ្នឹងក្នុងន័យយ៉ាងម៉េចព្រោះអីប្រទេសកម្ពុជារបស់យើង ហើយគាត់មកដល់នៅប្រទេសប្រជាធិបតេយ្យប៉ុណ្ណឹងហើយអញ្ចឹងបានខ្ញុំនៅមកដល់រដ្ឋសាស្ត្រនេះខ្ញុំបានចូលរួមចូលរួមនៅក្នុងវត្តមួយកន្លែងនៅរដ្ឋសាស្ត្រហ្នឹងគឺឃើញថាប្រជាពលរដ្ឋខ្មែរគឺនៅពាក់ប៉ោតសូម្បីតែប្រសង់មួយចំនួនក៏ពាក់ប៉ោតដែរហ្នឹងពាក់ប៉ោតយ៉ាងម៉េចបង បាទពាក់ប៉ោតដោយសារគាត់យកប៉ោតរបបលោកហ៊ុនសែនមកគ្របដល់នៅសហរដ្ឋអាមេរិកគាត់មកដល់សហរដ្ឋអាមេរិកហើយគាត់នៅតែកាន់ជើងរបបប្រជាការដែលរំលោភសិទ្ធិមនុស្សរំលាយប្រជាធិបតេយ្យរំលោភសិទ្ធិធ្វើបាបប្រជាពលរដ្ឋសពគ្រប់បែបយ៉ាងហើយគាត់មកដល់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យគាត់ទៅកាន់ជើងមេដឹកនាំដាច់ការអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យគាត់ថាឲ្យចេញពីទឹកដីសហរដ្ឋអាមេរិកហ្នឹងទៅកុំទៅនៅប្រទេសហើយ ជួនកាលគាត់ទៅកាន់ជើងរបបឈ្លានពានរបស់ប្រទេសគេប្រទេសឯងទៀតហ្នឹងយើងយើងមិនដឹងថាគាត់ហ្នឹង មានខួរក្បាលជាមនុស្សអត់បាទហ្នឹងខ្ញុំសូមខ្ញុំខួរចិត្តដែលលើសម្ដីប្រជាពលរដ្ឋខ្មែរដែលកាន់ជើងរបបលោកហ៊ុនសែនអញ្ចឹងខ្ញុំមិនមិនគ្រប់គ្រងឲ្យខ្ញុំមិនពេញចិត្តអាអាការគ្រប់គ្រងព្រោះមិនមែនថាខ្ញុំអឺកាន់គេហៅថាគ្រប់គ្រងគណៈបកប្រឆាំងយើងមើល ចេះតែចាប់កំហុសគណៈបកប្រជាជនដឹកនាំដោយហ៊ុនសែននេះយើងយើងឃើញថាហ៊ុនសែនកាប់ព្រៃឈើហ៊ុនសែនប្លន់ដីប្រជាពលរដ្ឋហ៊ុនសែនធ្វើបាបប្រជាពលរដ្ឋធ្វើបាបកម្មករកាត់ទឹកកាត់ដីឲ្យយួនអានឹងយើងឃើញច្បាស់យើងថាច្បាស់ហើយគណៈបកសង្គ្រោះជាតិយើងឃើញដឹកនាំដោយលោកប្រធានសំនឹងស៊ីគឺគាត់មានដែរទៅលក់ដីកាប់ព្រៃឈើបំផ្លាញជាតិជីកកកាយភ្នំដោយរបបលោកហ៊ុនសែនណា អាហ្នឹងយើងយើងបែងចែកច្បាស់ហើយបើសិនជាយើងអឺមិនជឿថាគណៈបកសង្គ្រោះជាតិអឺអាចដឹកនាំប្រទេសលោកប្រធានសំស៊ីអឺធ្វើមិនបានដូចហ៊ុនសែនយើងសាករបងទៅយើងសាករបងមួយណាស់ទៅ យើងចង់ដឹងមើលថាតើគណៈបកប្រឆាំងហ្នឹងធ្វើបាននឹងរីចម្រើនអឺប៉ុនប៉ុនគណៈបកប្រជាជនដែលអភិវឌ្ឍ30ឆ្នាំឬមួយក៏លើនឹងអាហ្នឹងយើងចង់យើងត្រូវប្រលអាកាសហើយមិនមែនយើងសុកសុកយើងមក ដាច់អហដាច់អហង្ការមិនគ្រប់គ្រងប្រឆាំងថាគេបង្កើតទេអាហ្នឹងយើងគិតមើលហើយយើងមកដល់ប្រទេសហ្នឹងហើយខ្ញុំមានការសោកស្ដាយណាស់ដែលឮសម្ដីពួកគាត់អញ្ចឹងបាទបាទអរគុណបងអឺខ្ញុំឃើញគាត់បងប្អូនគាត់ខមមិនសួរសួរថាផ្កាផ្កាថ្មគាត់សួរថាអឺគាត់សួរជាភាសាអង់គ្លេសគាត់សួរថាតើបាតកម្មហ្នឹងគឺយើងធ្វើទាំងពីរថ្ងៃឬក៏យ៉ាងណា បើតាមជាគម្រោងនោះដូចជាធ្វើមួយថ្ងៃទេគឺថ្ងៃដែលហ៊ុនសែនគាត់មកដល់ដំបងអាថ្ងៃគាត់ចុះមកគាត់បើកសម្ពោធអាហ្នឹងគឺគាត់ត្រូវដើរចូលទ្វារមុខហ្នឹងណាហឹកហាក់ណាបាទអឺអញអញប្រធានអាស៊ានណាប្រធានអាស៊ានតូវេណាអាស៊ានតុំណាបាទអូប្រជុំមួយចូលបៃដិនគេកំពុងត្រៀមដេកសម័យអង្គុយក្បែរចូលបៃដិន ក្នុងនាមជាមេដឹកនាំអីហ្នឹងវាត្រៀមថតណាខ្ញុំសង្ស័យថាថតឲ្យគេលុបចោលគេឲ្យបិទទៅវាឲ្យខុសទេរូបខ្លួនស្អីនោះបាទតាមតាមការពិតទៅតែមួយថ្ងៃគាត់ចេះចង់ប្រាប់គាត់ថាអាហ្នឹងជាគម្រោងរបស់យើងអត់ទាន់ជាផ្លូវការទេអានេះជាការគិតរបស់ពួកខ្ញុំប្រហែលជាយើងធ្វើតែថ្ងៃប្រហោះហ្នឹងទេបាទប៉ុន្តែបើសិនជាស្ថានភាពប្រែប្រួលបើហ៊ុនសែនគាត់កិច្ចគាត់ចូលតាមទ្វារក្រោយ ចេញតាមទ្វារក្រោយចូលតាមទ្វារក្រោយអាហ្នឹងយើងអាចនឹងបន្តធ្វើដល់ថ្ងៃសុកទៀតបើសិនដើម្បីឲ្យឃើញលេខមុខគាត់ទាំងពីរថ្ងៃហ្នឹងបាទអាហ្នឹងជាគម្រោងអត់ដល់ច្បាស់ទេបាទហ្នឹងហើយបាទបាទជាតាមការពិតទៅរដ្ឋបាលលោកជូបៃដិនគាត់គាស់ហៅលោកហ៊ុនសែនមកនេះគឺក្នុងនាមជាប្រធានអាស៊ានហើយគឺគេហៅគាត់មកនេះមិនមែន ហៅមកអបអរទេហើយក៏មិនមែនលើកទឹកចិត្តគាត់ដែរគឺរដ្ឋបាលសហរដ្ឋអាមេរិកគេហៅមកគឺហៅមកស្ដីឲ្យ គេហៅមកស្ដីឲ្យ គេហៅមកទូមានព្រានបដៅលោកហ៊ុនសែនថាលោកហ៊ុនសែនឯងក្នុងនាមពីប្រធានអាស៊ាននេះលោកហ៊ុនសែនឯងអត់មានចេញសារអ្វីមួយ ដែលបញ្ជាក់ថាអាស៊ាននេះមានសាមគ្គីភាពគ្នា ក្នុងការប្រឆាំងទៅនឹងការឈ្លានពាននៅអឺអ៊ុយក្រែនដោយចំណាក់ប្រទេសរុស្ស៊ីហើយនឹងមានគ្មានមជ្ឈបាយណាមួយដើម្បីទប់ស្កាត់ទប់ស្កាត់ការអឺបន្ថយការ ធ្វើទុកបុកម្នេញក៏ដូចជាការសម្លាប់ ទៅលើ ប្រជាពលរដ្ឋនៅប្រទេសភូមាពីសំណាក់អឺមេដឹកនាំប្រជាយោធាមានរងរាំងហើយជាពិសេសគឺ ការរឿងតាំងសង់មូលដ្ឋានទ័ពនៅខ្មែរនិងការរំលោភសិទ្ធិមនុស្សនៅស្រុកខ្មែរនិងនៅតំបន់អាស៊ានទាំងមូលអញ្ចឹងគេមកនេះគេមិនមែនមកអបអហៅលោកហ៊ុនសែនមកឲ្យពីរង្វាន់ទេគេមកឲ្យគេមកស្ដីឲ្យអញ្ចឹងក្នុងនាមគេប្រទេសមហាអំណាចគឺគេហៅមកហើយហើយហ៊ុនសែនគាត់គិតថាគាត់មកគាត់ដឹងខ្លួនគាត់គាត់ដឹងខ្លួនគាត់ថាគាត់មកនេះគឺដឹងតែត្រូវមាត់គេហើយ ហើយគេដឹងតែថ្កោលទោសហើយពួកក្នុងនាមគាត់ជាប្រធានអាស៊ានមួយគាត់អត់មាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើប្រទេសរុស្ស៊ីតែបែរជាជាគ្រប់គ្រងហើយបោះឆ្នោតមហាសន្និបាត នៅ អង្គការសហជីវជាតិដើម្បីដកកៅអីអាសនៈអឺប្រទេសរុស្ស៊ីចេញ ពីអង្គការសហជីវជាតិព្រោះលោកហ៊ុនសែនបានឲ្យអឺតំណាងប្រទេសកម្ពុជាធ្វើអនុប្រវត្តិមិនគ្រប់គ្រង គេគេមើលឃើញថាខ្លួនឯងជាប្រទេសប្រធានអាស៊ានឃើញគេមកឈ្លានពានទាំងអយុធធរអត់មាន ជួយទប់ស្កាត់អាអាទង្វើឈ្លានពានហ្នឹងបែរជាទៅគ្រប់គ្រងឲ្យគេឈ្លានពានអាហ្នឹងអាហ្នឹងវាជារឿងមួយដែលរដ្ឋបាលជូបៃដិនគាត់នឹងរៀបចំហើយគាត់នឹងស្ដីឲ្យហើយហើយជាពិសេសគឺចិត្តបោះឆ្នោតក្រមរក្សាឃុំសង្កាត់នៅប្រទេសកម្ពុជា អញ្ចឹងគេនឹងលុតអាត្រង់ចំណុចហ្នឹងថាលោកឯងត្រូវតែបើកលំហប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឡើងវិញពួកអីរបាយការណ៍ប្រហែលថ្ងៃប្រហែលអាទិត្យមុនហ្នឹងគឺក្រសួងការបរទេសសហរដ្ឋអាមេរិកគេបាន ចេញរបាយការណ៍យ៉ាងច្បាស់ច្បាស់ថាស្រុកខ្មែររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរកំពុងតែរំលាយលទ្ធិប្រជាធិបតេយ្យអញ្ចឹងស្របពេលមកនេះត្រូវហើយត្រូវថ្មោងគេហើយមិនមែនមែនសមាជិកអាស៊ានហ្នឹងគេសមាជិកអាស៊ានទាំងអស់ហ្នឹងគេអត់គ្រប់គ្រងលោកហ៊ុនសែនទេ ចឹងខ្ញុំជឿជាក់ថាពេលហ្នឹងហើយដែលលោកហ៊ុនសែនបោមុខនៅ ក្នុងអឺកិច្ចប្រជុំហ្នឹងហើយអញ្ចឹងបងប្អូនចាំមើលបន្ទាប់ពីកិច្ចប្រជុំនឹងជាប់នឹងមានរឿងអ្វី ខាត់ឡើងបងប្អូននឹងដឹងហើយថារដ្ឋាភិបាលជូបៃដិន គឺគាត់នឹងដាក់គំនាបទៅលើរបបលោកហ៊ុនសែនមិនយ៉ាងមិនខ្លះព្រោះអីខាងអឺការទូតរបស់គណៈបកសង្គ្រោះជាតិដែលដឹកនាំដោយលោកជំទាវមូសុខួរ និងសហការីរបស់គាត់គាត់បានជំរុញជំរុញច្បាប់ជំរុញច្បាប់ឲ្យមានការដាក់តនកម្មទៅលើប្រទេសកម្ពុជាដឹកនាំដោយលោកហ៊ុនសែនដាក់ជាប់របបលោកហ៊ុនសែននឹងតែម្ដងអញ្ចឹងខ្ញុំជឿជាក់ថាពេលហ្នឹងបើសិនជាហ៊ុនសែនមិនព្រមបើកលំហ ប្រជាធិបតេយ្យសំខាន់អាចពេលបោះឆ្នោតនៅប្រហែលខែខាងមុខនេះឆាប់ឆាប់នេះបើនៅតែមានការគម្រាមកំហែងរដ្ឋបិទសេរីភាពរបស់ប្រជាពលរដ្ឋមិនឲ្យមានលំហ លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ស្រួលបួលហើយបោះឆ្នោតដោយមាន ការគំរាមកំហែងទៅលើប្រជាប្រដ្ឋអានឹងខ្ញុំជឿជាក់ថា ច្បាស់ហើយ របបលោកហ៊ុនសែននឹងរងតនកម្មធ្ងន់ធ្ងរជាងពេលនឹងទៀតបាទអញ្ចឹងបញ្ជាក់អញ្ចឹងច្បាស់ហើយអញ្ចឹងមកនេះគឺមកឲ្យគេស្ដីឲ្យ គេអញ្ជើញក្នុងនាម គេអញ្ជើញគេមិនមែនក្នុងកិច្ចការនយោបាយការទូតគេមិនមែនហៅយើងមកស្ដីឲ្យ នៅមុខមុខពាក្យអសរោះទេតែ គេនិយាយជា ភាសាការទូត អ្នកដែលគេមានជំនាញកិច្ចការការទូតគេនឹងយល់ថា គេហៅមកប្រជុំនឹងគឺ ក្នុងនាម ជាអីមានន័យយ៉ាងម៉េចអាហ្នឹងយើងគង់តែដឹងឯងក្នុងពេលដែលហ៊ុនសែនប្រជុំរួចហ្នឹងគឺ យើងនឹងទទួលព័ត៌មានច្បាស់ហើយថាសហរដ្ឋអាមេរិកគេនឹងដាក់អឺប្រមាណចំណុចឲ្យលោកហ៊ុនសែនដើម្បីដោះស្រាយវិបត្តិនៅប្រទេសកម្ពុជាបាទសូមអរគុណអឺបងអូនរនរតឯងឃើញ Brittany Baker គាត់ថាទុកឲ្យហ៊ុនសែនគាត់ ដើរចូលមកឲ្យបានសុបាយទៅ ក្នុងឱកាសដែលគាត់បានវីសាមកនេះព្រោះមិនដឹង ជាងការបានវីសាទៀតណាអាហ្នឹងវាតាមការពិតទៅបើសិនជាក្នុងនាម ក្នុងនាមឧទាហរណ៍បើសិនជាក្នុងនាមហ៊ុនសែនឯកជនរបស់ហ៊ុនសែនប្រហែលជាអន់ជាងខ្ញុំពិបាកមកបន្តិចពិបាកមកខ្ញុំជឿថាគាត់មកបាននៅសហរដ្ឋអាមេរិកតែក្នុងនាមគាត់ជានាយករដ្ឋមន្ត្រី គាត់មានអភ័យឯកសិទ្ធិទូតអញ្ចឹងគឺគេមិនមែនឲ្យបកគលហ៊ុនសែនមកឯក្នុងនាមជាតំណាងតំណាងប្រទេសមួយ ដែល គេមិនទទួលស្គាល់ហ្នឹងអាហ្នឹងគេគេអស់ជំរើសគេចេះតែយកមកឲ្យមកចូលរួមកិច្ចប្រជុំ បាទបើសិនជាហ៊ុនសែនសុំវីសាមកហៅលេងសហរដ្ឋអាមេរិកសួរថាបានមកអត់បានទេបងប្អូនខ្ញុំជឿជាក់ចឹងហ៊ុនហ៊ុនម៉ាណែតហ្នឹង ខានមកជន់ទឹកដីអាមេរិកប្រហែលឆ្នាំហើយណាបាទបាទអត់បានទេអញ្ចឹងបានបាន មែនទៅ មានតម្លៃប្រមាណទេរឿងហ៊ុនសែនបើបកគលហ៊ុនសែនផ្ទាល់ គឺគេឲ្យមកទេតែបកគលគាត់ មានអភ័យឯកសិទ្ធដែលគាត់ ជានាយករដ្ឋមន្ត្រី ដែលកើតឡើងពីការផ្លន់អំណាចជាបរដ្ឋអញ្ចឹងគាត់មានអធិបុលក្នុងការមកគាត់មកបាន ក្នុងនាមគាត់ជាមេដឹកនាំមួយរូបដែលប្រជាប្រដ្ឋខ្មែរមិនទទួលស្គាល់ហ្នឹងអញ្ចឹងគេអស់ជំរឿគេយកហៅហ៊ុនសែនមកដូចគ្នាបាទបាទ នឹងអឺព្រោះថាហ៊ុនសែនគាត់មិនមែនជាមេ ដឹកនាំស្របច្បាប់ទេបើយើងមើលនៅក្នុងខ្សែភ្នែកអន្តរជាតិជាពិសេសនៅក្នុងបណ្ដាប្រទេសអាស៊ានអឺជាដើមគឺភាគច្រើនគឺមេដឹកនាំនៅក្នុងប្រទេសអាស៊ានដែលគាត់អឺស្រឡាញ់ជាធិបតេយ្យហ្នឹងគឺគាត់មិនទទួលស្គាល់ហ៊ុនសែនជាមេដឹកនាំស្របច្បាប់ទេហើយបើសិនជាគាត់មិនទទួលហ៊ុនសែនជាមេដឹកនាំស្របច្បាប់នៅក្នុងប្រទេសកម្ពុជាមានន័យថាគាត់ ក៏មិនទទួលស្គាល់ហ៊ុនសែនជាមេដឹកនាំអាស៊ានបដូវវេនរបស់គាត់ដែរគាត់ក៏មិនទទួលស្គាល់ហ៊ុនសែននឹងគឺជាប្រធានអាស៊ានរបស់ពួកគាត់ដែរព្រោះបើហ៊ុនសែនបើនិយាយឲ្យចំទៅមិនសមមិនមិនគួរខ្លាយជាមេដឹកនាំអាស៊ាន នៅក្នុងសម័យអាណត្តិទី6ហ្នឹងទេវាគួរតែ លោកប្រធានកម្មសខាឬក៏លោកប្រធានសំរងស៊ីទៅវិញទេបាទបើយើងស្មានមើលដឹងគឺ100%បោះឆ្នោត2018នេះបាទហ៊ុនសែនកុំរំលាយគណៈបកសង្គ្រោះជាតិគឺសង្គ្រោះជាតិអ្នកឈ្នះភ្លុកទឹកភ្លុកដីបាត់ហើយបាទបាទហ្នឹងហើយដោយសារតែដោយសារតែចាញ់គណៈបកសង្គ្រោះជាតិហ្នឹងហើយបានគាត់បខំចិត្តរំលាយហើយឥឡូវយើងឃើញថាចំហាយចំហាយរបស់គណៈបកសង្គ្រោះជាតិ ដែលមាននិមិត្តរូបលោកប្រធានសំរងស៊ីគឺកំពុងតែធ្វើចលនានៅក្នុងប្រទេសហើយយើងមើលឃើញថាសិតតែឈាមចរឈាមចរអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិដែលជាអតីតគណៈបកសង្គ្រោះជាតិពីមុន គឺបានចូលរួមចូលរួមធ្វើចូលរួមបង្កើតនិងកសាងកម្លាំងអ្នកប្រជាធិបតេយ្យនៅតាមមូលដ្ឋានឡើងវិញដើម្បីប្រកួតប្រជែងយកអំណាចពី លោកហ៊ុនសែនជូនប្រជាពលរដ្ឋអញ្ចឹងយើងឃើញថាកម្លាំងកម្លាំងរបស់អ្នកប្រជាធិបតេយ្យនៅស្រុកខ្មែរកម្លាំងសង្គ្រោះជាតិអញ្ចឹងបងប្អូនត្រូវលើកឧទាហរណ៍ច្បាស់ចេះខ្ញុំឧទាហរណ៍មួយគណៈបកសង្គ្រោះជាតិប្រៀបបាន ដូចជាទូកអញ្ចឹងគឺទូកទូកងោបងប្អូនស្គាល់ទូកងោគេបណ្ដាំគ្នាទេអញ្ចឹងទូកងោហ្នឹងនៅដដែល នៅក្នុងស្រុកខ្មែរដដែលចំណុះក៏នៅដដែល តែគ្រាន់តែយើងប៉ូលេអាយើងស្គាល់ប៉ូលេអាហ្នឹងគេលេបថ្នាំឲ្យដូចឈ្មោះអញ្ចឹងទូកហ្នឹងវាលឿនដូចមុនតសៃគឺមានតសៃមានអ្នកពួកគ្រាន់តែអឺតសៃក៏មានចំណោះយើងមានគ្រប់គ្រាន់អញ្ចឹងចាំតកុសក្បាលពងយើងអមទៅមុខឈ្នះគណៈបព្វជិជនដដែលឈ្នះទូគណៈបព្វជិជនដដែលអញ្ចឹងយើងកុំខ្វល់យើងគ្រាន់តែដូរឈ្មោះទេយើងគ្រាន់ដូរឈ្មោះបន្តិចទេអញ្ចឹងយើងកុំទៅស្រឡាញ់ឈ្មោះ សំខាន់អាតួតួនៃនិមិត្តរូបហ្នឹង អាហ្នឹងយើងសង្ឃឹមហើយថាយើងនឹងឈ្នះ ការបោះឆ្នោតថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះអញ្ចឹងសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរចូលរួមទាំងអស់គ្នាព្រោះការបោះឆ្នោត នេះគឺវាស្រួល យើងអត់ចាំបាច់ទៅធ្វើបាតកម្មត្រូវបាន របបលោកហ៊ុនសែនជំនាញកំហែងយើងគ្រាន់តែគូសមកឆ្ពោកមកផ្ទះគូសមកឆ្ពោកមកផ្ទះដល់ថ្ងៃយើងដល់ម៉ោងដល់ម៉ោងល្ងាចដល់ដល់ម៉ោងគេរៀបអឺ រៀបចំរាប់សិលឹកឆ្នោតសូមឲ្យប្រជាប្រដ្ឋចូលរួម ទៅសង្កេតការនៅតាមមូលដ្ឋានរបស់បងប្អូនរៀងៗខ្លួនព្រោះនឹងមានចោលអញ្ចឹងបើសិនជាបងប្អូនទៅចូលរួមមើលខ្លំមើលចោលលួចយើងចូលរួមទាំងអស់គ្នាព្រោះក្នុងនាមយើង ជាម្ចាស់ឆ្នោតយើងមានសិទ្ធិចូលរួម សង្កេត សង្កេតការរាប់សិលឹកឆ្នោតបើសិនជារឿងបើឃើញថាมันមានការប្រកក្តីប្រជាប្រដ្ឋអាចតវ៉ាបានព្រោះយើងជាម្ចាស់ឆ្នោតអញ្ចឹង បើពេលនោះបងប្អូនចូលរួមខ្ញុំជឿជាក់ថាចៅវាលួចអត់បានទេដោយសារតែយើងចូលរួមច្រើនចៅវាលួចបើលួចក៏លួចបានតិចដែរអញ្ចឹងបោះឆ្នោតយើងបោះឆ្នោត នៅថ្ងៃទី5ខែ6ហ្នឹងគឺដើម្បីជោគវាសនាអនាគតកូនចៅយើងបាទដើម្បីដើម្បីដូរមេឃុំបំរើអីបងប្អូនបាទបាទដាក់មេឃុំបំរើនេះពិតប្រកបបាទ នឹងអរគុណអរគុណបងអូននេះគឺជាទស្សនៈរបស់បងអូនរឿងរត់ការយល់ឃើញរបស់គាត់ខ្ញុំទស្សនៈខ្ញុំខុសគ្នាបន្តិចបាទហើយ បាទហើយយើងរក អ្នកកម្លាំងចែវទូឃើញក៏ចំណាប់ដល់ប៉ាកែណាគាត់គាត់ខមមិនមកបាទគូជីមិនមែនបាទគាត់ថាគាត់ប៉ាកែប៉ាកែចែវរងក្បាលទូបងបាទឲ្យរងក្បាលអេអត់ទេគាត់អត់រំទេគាត់ចែវយកអ៊ុំយកអ៊ុំយកហ្មងហ្នឹងបាទបាទគាត់រំគាត់ចែវខ្ញុំជឿថាកម្លាំង កម្លាំងចំណោះអ្នកអ៊ំហ្នឹងគឺគាត់មានកម្លាំងបាទបាទបាទបើឲ្យបងឲ្យខ្ញុំនឹងបងនៅលេរំអាហ្នឹងពិបាកចាអូចាំឲ្យខ្ញុំអាចរកក្បាលទូកបាទក៏បងឡងក៏បានដែរបាទខ្ញុំខ្ញុំយល់ខុសពីប្អូនរិនរត់បន្តិចត្រង់រឿងអ៊ំទូកងនេះណាខ្ញុំអត់ យល់ឃើញថាជាការបដូរយកទូកទៅលាបពណ៌ថ្មីទេខ្ញុំយល់ថាទូករបស់យើងហ្នឹងគឺគេគេអឺគេចាប់គេចាប់ដាក់ទុកឬក៏គេកម្លេចនៅទន្លេហ្នឹងត្រង់បានទេប៉ុន្តែកម្លាំងដែលអុំទូកណាគឺនៅដដែលហើយគឺពួកគាត់ទៅរកទូកទូកមិនមែនទូកថ្មីទៀតទូកដែលពួកយើងធ្លាប់ជិះពីមុនមកហ្នឹងហើយអញ្ចឹងកម្លាំងគាត់នៅដដែល ទូកក៏យើងធ្លាប់ជិះពីមុនមកអាហ្នឹងគឺជាការយល់ឃើញរបស់ខ្ញុំត្រង់ហ្នឹងទេបាទតារាទូកយើងសង្គ្រោះជាតិហ្នឹងគឺត្រូវគេបលិចហើយធម្មតាទេទូកលិចនៅដល់ទូកដែលលិចនៅបាត់តលេគឺយើងនៅមានឱកាសយកមកវិញបាទបាទបាទហ្នឹងហើយបាទបាទ ហើយបងយើងជម្រាបដល់បងប្អូនជនរួមជាតិថាសម្ដេចមហាសេនាបតីទៅចូលឡុងគាត់មានកម្មវិធីអីខ្លះបង ថ្ងៃណាអឺឮថាគាត់អឺសម្ដេចគាត់នឹងបាទអូខេអូខេនឹងចង់មកចង់មកបាទបាទបាទបាទនឹងខ្លីទេមានអ៊ំទូកមានអ្នកចៅទូកនេះបាទខ្ញុំជឿជាក់ថាពេលនោះអញ្ចឹងបើយើងចង់ប្រកួតជាមួយហ៊ុនសែនជាមួយទូកមេដឹកនាំរដ្ឋការ យើងត្រូវការចំណោះត្រូវការអ្នករងក្បាលទូក ត្រូវការអ្នកចៅទូកនិងអ្នកធ្វើសរសៃអញ្ចឹងយើងមានគ្រប់គ្រាន់ហើយនឹងទុកឲ្យខឹមវាសនាអ្នកអ៊ំក៏មាន អ្នករំក្បាលទូកឥឡូវមានហើយឃើញចូលខមមិនហើយអ្នកសរសៃក៏មានដែរអ្នកធ្វើសរសៃកាច់ចកោតហ្នឹងគឺមានហើយតែអ្វីតែកន្សៃបាទកន្សៃគឺមានហើយមិញនិយាយទៅកន្សៃបាទកន្សៃទូកបាទ នៅស្រុកខ្ញុំគឺនិយាយរៀងប្លែកពីគេនេះដោយសារខ្ញុំនៅស្រុកទឹងត្រងខេត្តកំពង់ចាមស្រុកស្រុកតលេហ្មងឯងបាទបាទតលេអញ្ចឹងអ្វីដែលយើងត្រូវការមួយទៀតគឺអ្នកចូលរួមលើកទឹកចិត្តនិងអឺដូចថាឧបធម្មបាទឧបធម្មឧបធម្មឧបធម្មបាទឧបធម្មសំខាន់ណាស់ឧបធម្មហ្នឹងហើយបើយើង អំទូកព្រោះអំទូកត្រូវការ មានទឹកសុទ្ធត្រូវការជីស្បៀងអាហារ អីចឹងដើម្បីឲ្យគាត់មានកម្លាំងអ៊ំប្រកួតជាមួយបាទព្រឹងគាត់យើងជំនាន់នៅស្រុកខ្មែរអ៊ំទូគេឧបត្ថម្ភច្រើនណាស់ហើយមានឃើញអ្នកអ៊ំទូជាពិសេសប្រប្រគាត់មកពិសេសនឹងមានគេឧបត្ថម្ភអីផ្សេងទៀតមើលឲ្យបងប្អូនគាត់ខមមិនមើលអ្នកដែលធ្លាប់ទៅលេងអ៊ំទូអ្នកគាត់ឡងកាត់បងប្អូនគាត់ឧបត្ថម្ភអីគេឲ្យគាត់ខមមិនមកបាទបាទឧបត្ថម្ភអីគេអញ្ចឹងខ្ញុំជឿជាក់ថា បងប្អូននៅពេលថ្ងៃ ក្នុងពេលឆាប់ឆាប់ដែលគណៈបកភ្លើងទៀនកំពុងតែរៀបចំអមបណ្ណាំងជាមួយបកបដិការលោកហ៊ុនសែនខ្ញុំជឿជាក់ថាបងប្អូននឹងលើកទឹកចិត្តនៅក្រៅប្រទេសលើកទឹកចិត្តជាមធ្យោបាយដើម្បីឲ្យពួកគាត់មានកម្លាំងតកាលណាចំណោះចំណោះហូបគ្រប់គ្រាន់ មានមធ្យោបាយក្នុងការហាត់ដើម្បីត្រៀមប្រយុទ្ធនៅថ្ងៃ 5ខែ6នេះខ្ញុំជឿជាក់ថាកម្លាំងគាត់មានគ្រប់គ្រាន់ខ្ញុំជឿជាក់ថាគណៈបកគណៈបកអាយ៉ងយួនកចាស់ហ្នឹងដែលបង្កើតឡើងតាំងពីឆ្នាំ51ហ្នឹងទូកវាចាស់ហើយអញ្ចឹងខ្ញុំជឿជាក់ថាអ៊ំអ៊ំនៅថ្ងៃទី5ខែ6នឹងអាចនឹងបាក់កដាសាបឬមួយបាក់ជាពីរដែរព្រោះទូកនឹងវាចាស់ហើយហើយចំណោះក៏ចាស់ដែរព្រោះអ្នកខ្លះគេអ៊ំជាមួយទូកមេដឹកនាំផ្ដាច់ការនឹងយូរហើយអញ្ចឹង អ៊ំទៅវាចាស់វាលេងទៅមុខសាច់ទូកនឹងវាវាផុយអីចឹងខ្ញុំជឿជាក់ថាពេលបោះឆ្នោតនៅថ្ងៃទី5ខែ6ហ្នឹងនឹងចំណោះនឹងនឹងលោតហែលទឹកចេញ ពីទូកនឹងខ្លះហើយគេលេងអ៊ំគេលេងជឿជាក់លើលបឿនទូករបស់លោកហ៊ុនសែនហ្នឹងហើយអញ្ចឹងខ្ញុំជឿជាក់ថាពេលហ្នឹងហើយដែលជាឱកាសរបស់អ្នកប្រជាធិបតេយ្យដែលចូលរួមកម្លាំងគ្នាដើម្បីប្រកួតយកជ័យជំនះ តាមបែបបទលទ្ធិប្រជាធិបតេយ្យអញ្ចឹងបងប្អូនគាត់សួរថា អញ្ញាកដាលលើគេ អីលើគេតើយើងឈ្នះយ៉ាងម៉េចអញ្ចឹងយើងត្រូវដឹងថាទី1បើសិនជាយើងថ្ងៃទី5ខែ6នេះយើងបោះឆ្នោតនៅតាមមូលដ្ឋានរបស់បងប្អូនយើងកំបោះឲ្យគណៈបកប្រជាជនឲ្យមានសិលឹកឆ្នោតរាប់ ក្នុងមួយមណ្ឌលឲ្យគណៈបកប្រជាជនតែ50ទៅ100សម្លេងបានហើយកុំឲ្យច្រើនពេក អញ្ចឹងសួរថាបើសិនជាយើងឈ្នះលើសលុបតើពួកចៅគោជបដែលយើងមិនរំពឹងថាឯករាជ្យនោះគឺវាលួចអត់បានទេអញ្ចឹងអញ្ចឹងជាពិសេសគឺប្រជាប្រដ្ឋដែលធ្វើជាសាក់សីដែលចូលរួមខ្លំមើលនៅតាមមូលដ្ឋានរបស់បងប្អូនរៀងខ្លួនអាហ្នឹងឯងជាសារៈសំខាន់នៃជ័យជំនះអ្នកប្រជាធិបតេយ្យក្នុងពេលហ្នឹងហើយឈ្នះហ្នឹងមិនមែនឈ្នះគណៈបកប្រឆាំងទេមិនឈ្នះគណៈបកភ្លឹងទៀនទេមិនសំរងស៊ីឈ្នះមិនខ្ញុំឈ្នះ បងតាលេឈ្នះអ្នកប្រយុទ្ធជាមួយហ៊ុនសែនឈ្នះឯងគឺប្រជាពលរដ្ឋឈ្នះប្រជាពលរដ្ឋខ្មែរទាំងមូលជាអ្នកឈ្នះបើភ្លើងទៀនឈ្នះឆ្នោតគណៈបកភ្លើងទៀនឈ្នះនៅថ្ងៃនោះគឺប្រជាពលរដ្ឋខ្មែរឈ្នះឈ្នះទី1គឺឈ្នះអំពើពុករលួយរបស់លោកហ៊ុនសែនដែលធ្វើបាបប្រជាពលរដ្ឋជាង40ឆ្នាំមកនេះមេឃុំចៅសង្កាត់មិនដែលបំរើប្រជាពលរដ្ឋទេបំរើប្រជាពលរដ្ឋ គឺគាត់តែងតែយកសេវាហ្នឹងគេមិនហៅបំរើគេដូចរបៀបជួលជួលអញ្ចឹងប្រជាពលរដ្ឋគាត់ទៅធ្វើ សេវាសាធារណៈអីហ្នឹងត្រូវបានសេវាផ្សេងផ្សេងឯកសារផ្សេងផ្សេង គឺត្រូវបានមេឃុំចៅសង្កាត់ដែលរបបលោកហ៊ុនសែនបានផ្លន់អំណាចពីគណៈបកសង្គ្រោះជាតិជារបស់យើងគឺយកលុយយកប្រជាប្រដ្ឋចឹងហើយអញ្ចឹងយើងអត់ចង់ឃើញអាទង្វើអស់នឹងអឺ កើតមកលើយើងជាប្រជាពលរដ្ឋដែលយើងខំបោះឆ្នោតចង់បាន អ្នកបម្រើរាជពិតប្រកបដើម្បីបម្រើយើងឯងអញ្ចឹងយើងត្រូវតែត្រូវតែចូលរួមទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីយក អ្នកបម្រើរាជពិតប្រកបកុំបម្រើបពពួកកុំបម្រើ មហិច្ឆតាបកគលរបស់គេអញ្ចឹងតកាលណាយើងសាមគ្គីគ្នាគឺខ្ញុំជឿជាក់ថាមេដឹកនាំប្រជាការលោកហ៊ុនសែនមិនអាចឈរជើងនៅប្រទេសកម្ពុជាបានទេនឹងដួលរលំ បាទនឹងដួលលំដួលលំតាមបែបបទធិបជាតៃបាទឲ្យតែចោះចេញយើងប្រើពាក្យអីក៏បានដែរឲ្យតែគាត់ចោះចេញពីអំណាចគឺចប់ហើយប្រទេសខ្មែរនឹងមានសិទ្ធិសេរីភាពហើយអញ្ចឹងខ្ញុំជឿជាក់ថាគាត់អត់អាចប្លន់ប្លន់គណៈបកភ្លើងទៀនម្ដងហើយម្ដងទៀតព្រោះវារឿងដដែលដដែលបែបហ្នឹងខ្ញុំជឿជាក់ថាគណៈបកសង្គ្រោះជាតិនឹងអាចសង្គ្រោះជីវភាពប្រជាប្រដ្ឋនឹងអាចសង្គ្រោះប្រទេសជាតិពីរបបផ្ដាច់ការលោកហ៊ុនសែននឹងបានដោយជោគជ័យបាទសូមអរគុណបង ហ្នឹងហើយបងអរគុណអឺបាទអឺបាទហ្នឹងហើយពាក់ព័ន្ធទៅនឹង comment នេះខ្ញុំឃើញ comment អាស្រ័យគាត់ comment គាត់ហួសហួសឡើងទៅលើហីបាទបានដាក់សំណួរសួរពីរឿងថាអឺគាត់ឃើញខាងរបបក្រុងភ្នំពេញហ្នឹងគេកំពុងតែបង្រៀន ក្រុមប៉ូលីសហ្នឹងឲ្យទៅធ្វើការជាមួយនឹងកោជបគណៈកម្មការជាតិបោះឆ្នោតហ្នឹងអឺ វាជារឿងធម្មតាទេបាទអាហ្នឹងគឺរបបហ្នឹងគឺការគេតែងតែប្រើមនុស្សមកពីខាងនេះមកពីខាងនោះឲ្យទៅធ្វើការអញ្ចេះអញ្ចោណាគឺយើងអត់ចាំបាច់ចាប់អារម្មណ៍ប៉ុន្តែយើងដឹងហើយថាអាការគ្រប់គ្រងរៀបបោះឆ្នោតនឹងសិតតែជាបាទស្ថិតនៅក្នុងកណ្ដាប់ដៃគេហើយក៏ខ្ញុំចង់រំលឹកបងប្អូនដែរបាទមិនការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាយើងកន្លងមក ក្រៅតែពីការបោះឆ្នោតលើកទី1ដែលរៀបចំដោយអង្គការសហប្រជាជាតិដែលយើងហៅថាអូនតាបាទគឺហ៊ុនសែនរៀបចំទាំងអស់បាទបាទបាទចាប់បាទក្រៅតែពីការបោះឆ្នោតលើកទី1ឆ្នាំ93ទេបាទគឺការបោះឆ្នោតហ្នឹងគឺត្រូវហ៊ុនសែនជាអ្នករៀបចំទាំងអស់បាទហើយអ្នកខ្លះហ្នឹងគាត់ចេះល្អូបតោថាអូសំឡងស៊ីធ្វើអីក៏មិនឈ្នះអីក៏មិនឈ្នះបងប្អូនត្រូវយល់បាទគាត់គាត់ ចេញពីបាតដៃទទេហើយការបោះឆ្នោតកន្លងមកគឺសិតតែគេរៀបចំបាទគេមានកំភ្លើងមានអាវុធហើយការតស៊ូរបស់យើងនឹងគឺបានបណ្ដុះទឹកចិត្តមនុស្សបានបណ្ដុះទឹកចិត្តប្រជាពលរដ្ឋខ្មែររាប់លានអ្នកឲ្យគាត់យល់ឲ្យគាត់បានបោះឆ្នោតទម្លាក់លោកហ៊ុនសែនតាមរយៈស្លឹកឆ្នោតទោះបីជាការលួចហ្នឹងក៏លួចមិនអស់បាទទុកមិនជាប់ដែរបាទអញ្ចឹងហើយការបោះឆ្នោតឆ្នាំ13សង្គ្រោះជាតិគឺថាត្រូវឈ្នះទៅហើយបាទទោះបីជាការបោះឆ្នោត2013ហ្នឹងគឺកោចោបបោះគេ100%ឡើយបាទ បាទឃើញគេបិទភ្លើងឃើញគេបិទអីអាហ្នឹងហើយកោចូលរបស់គេ100%ប៉ុន្តែសួរទុកជាប់ឯងបាទទុកស្ទើរតែមិនជាប់បាទអញ្ចឹងបានជាឆ្នាំ2017គេឃើញបន្ទាប់ពីយើងធ្វើបដកម្មទៀនទាអាលទ្ធផលមិនពិតប្រាកដហ្នឹង គឺយើងរកការចរចាចូលសភាប៉ុន្តែយើងដាក់លក្ខខណ្ឌយើងនឹងរៀបចំរុះរើគណៈកម្មការបោះឆ្នោតហ្នឹងឲ្យមានដល់រយៈភាពឃើញទេយើងមានលោកគ្រូរងឈុនមានអីចូលរួមឃើញទេបាទគ្រាន់តែយើងបានអឺអឺគណៈកម្មការបោះឆ្នោតមួយដែលយើងអាចទុកចិត្តថា មានតម្លាភាព ហ៊ុនសែនឡើងហ៊ានលេងបោះឆ្នោតជាមួយយើងហ្មងឃើញទេបាទហ៊ុនសែនប្រើវិធីអឺអឺស្មុកគ្រូកយ៉ាងណាក៏ដោយចោបប្រកាន់លោកកឹមសុខាចោបប្រកាន់លោកសំរងស៊ីបាទអឺដេញលោកសំរងស៊ីមិនមែនដេញគឺដេញពីពីគណៈបក្សសង្គ្រោះជាតិហ្នឹងគឺដេញដេញដោយហ៊ុនសែនចោបប្រកាន់គាត់ឲ្យតឡាការអាយ៉ងកាត់ទោសគាត់ហើយហ៊ុនសែនបង្កើតច្បាប់ថាបើមេបកនឹងមានបទល្មើសគឺត្រូវរំលាយបកចោលអញ្ចឹងខ្ញុំ ខ្ញុំសង្កេតមើលជាបងដលេខ្ញុំសង្កេតទៅមើលរឿងខ្មែរនិងកូរ៉េខាងត្បូងប៉ប៉អ្នកស្រីផាក់យ៉ងហេគឺគាត់ពុករលួយគាត់ជាប់អំពើពុករលួយត្រូវបានតឡាការក៏ហៅតែ គេកាត់ទោសជាបកុលទេតែគណៈបកគេនៅដំណើរការដដែលតែចម្លែកយើងមើលឃើញថាគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិត្រូវបានតឡាការហ៊ុនសែន ចោតលោកប្រធានកឹមសុខាថាទៅសន្តិទភាពជាមួយបរទេសចង់ដួលរំលំរដ្ឋាភិបាលលក្ខណៈហើយសួរថាតើពួកខ្ញុំដែលជាសមាជិកសមាជិកាគណៈបកសង្គ្រោះជាតិនោះតើពួកខ្ញុំទៅមានដឹងពីផែនការឧទាហរណ៍ថាខ្ញុំមាន បានដឹងពី ផែនការរបស់លោកធានកឹមសុខាទៅ ចូលរួមដួលរំលំរដ្ឋាភិបាលដែរអត់អត់ទេ គឺអាហ្នឹងយើងត្រូវស៊ើបអង្កេតហើយមិនត្រូវមករំលាយបកគណៈបកសង្គ្រោះជាតិទេ ព្រោះអានឹងគណៈបកដែលកើតឡើងពីឆន្ទៈប្រជាបរតអញ្ចឹងយើងចង់ឲ្យមានការស៊ើបអង្កេតជាបុគ្គល បាទស៊ើបអង្កេតជាបុគ្គលហួយរហូតដល់75ឆ្នាំហើយរោគផោះតាំងអត់តន់មានអត់ធ្រុះផោះតាំងចោតលោកប្រធានកម្មសខាក៏មានអីក៏មានហើយរំលាយគេទាំងតតឹងទឹះអាហ្នឹងយើងឃើញថាវារឿងអយុត្តិធម៌ដែលតឡាការលោកហ៊ុនសែនដែលបញ្ជាពីលោកហ៊ុនសែនហ្នឹង យើងឃើញថាអានេះហើយដែលជា ចំណុចខ្លាំងរបស់យើងមិនគេរំលាយទៅយើងខ្សោយរំលាយទៅរឹតតែខ្លាំងឥឡូវយើងឃើញថាគណៈបកអត់ពីសង្គ្រោះជាតិដល់ក៏នៅតែមានអ្នកស្នេហាជាតិនៅតែប្រមូលនឹងចងក្រងគ្នាជាជាដុំដើម្បីប្រយុទ្ធជាមួយរបបឯកាឥឡូវយើងឃើញថានៅក្នុងប្រទេសកម្ពុជា មានការផុសផុលពីសំណាក់អ្នកប្រជាធិបតេយ្យដែលគេចង់មានការផ្លាស់ប្ដូរទោះបីគាត់ក្រលំបាកគ្រោងការគម្រាមកំហែងយ៉ាងម៉េចក៏ដោយ គឺគាត់នៅតែពុះពៀគ្រប់ឧបសគ្គដើម្បីប្រកួតនឹងចូលរួមការបោះឆ្នោតគាត់អត់ចង់ប្រើអំពើហិង្សាអត់ចង់ព្រួលរំលំបដូរមេដឹកនាំដោយប្រើហិង្សាអញ្ចឹងបាត់គាត់ចូលរួមការបោះឆ្នោតអញ្ចឹងនេះហើយដែលជាក្តីសង្ឃឹមរបស់យើងក្តីសង្ឃឹមរបស់យើងគឺមានតែការបោះឆ្នោតដោយសន្តិវិធីអញ្ចឹងបើសិនជាយើងសំខាន់យើងមិនបាច់សួរថាបើសិនជាចាញ់បើសិនជាឈ្នះ ហ៊ុនសែនយើងធ្វើបើគេមិនឲ្យយើងគិតមិនអញ្ចឹងសំខាន់ឲ្យតែយើងឈ្នះសិនឲ្យតែយើងឈ្នះឈ្នះសិនឈ្នះលឹះលុបសិនអាហ្នឹងយើងសំណុកស្រួលធ្វើការអន្តរជាតិគេនឹងមើលឃើញច្បាស់ហើយថាហ៊ុនសែន ពិតជាមេដឹកនាំប្លន់អំណាចក្រាញអំណាចពិតប្រកបអាហ្នឹងគេនឹងរកវិធីដើម្បីកម្ចាត់ហ៊ុនសែនហើយតែសំខាន់ឲ្យកម្លាំងប្រជាពលរដ្ឋហ្នឹងចូលរួមទាំងអស់គ្នានៅថ្ងៃទី5នឹងទាំងអស់គ្នាដើម្បីលើកកម្ពស់ ថ្ងៃទី5នៃសប្តាហ៍ឡើងវិញបាទថ្ងៃថ្ងៃទី5ខែ6ឡើងវិញបាទថ្ងៃទី5ខែ6បាទហ្នឹងហើយអឺអឺបាទហ្នឹងហើយយើងនិយាយអំពីរឿងការដែលហ៊ុនសែនរៀបចំបោះឆ្នោតមានកោចោបោឯករាជ្យទៅគឺគាត់លែងហ៊ានលែងហ៊ានប្រកួតណាគឺរំលាយគណៈបកសង្គ្រោះជាតិយកលេះបកើតលេះទៅចាប់លោកកឹមតកាបន្តិញលោកសំទាំងស៊ីចេញពីគណៈបកសង្គ្រោះជាតិ ដោយវិធីចោទប្រកាន់គាត់ហើយដូរច្បាប់ទៅធ្វើអីណាបង្កើតច្បាប់គណៈបកនយោបាយថាមានមេបកមានបាត់ល្មើសគឺត្រូវលាយបកចោលលោកប្រធានដើម្បីការពារបកបាទទោះបីដឹងថាអាច្បាប់ហ្នឹងគេច្បាប់ផេះដែរបាទច្បាប់ផេះដោយបងជិតបាទគាត់ថាហ្នឹងណាបាទបាទជិតបាទគាត់ថាអាច្បាប់ផេះនោះណាបាទអញ្ចឹងគាត់ក៏អឺលាលែងពីប្រធានបកហើយបកគលទួលនីតិដែលឲ្យលោកប្រធានកម្មសខាឡើងជំនួសតែម្ដងទៅបាទដើម្បីការពារបក ក៏ប៉ុន្តែក្រោយមកហ៊ុនសែនអឹបហ៊ុនសែន ទៅចោទលោកកឹមសុខាទៀតស្អីបាទខូចមែនតើណាបាទខូចមែនតើទៅចោទលោកកឹមសុខារឿងអីអាណាអីនោះបាទរឿងអីអាណានោះចោទមួយអីអាឡម៉ង់អាមេរិកអត់ហាអាឡម៉ង់អាមេរិកមកសួរផងមិនតន់កាត់ក្តីមិនតន់ចោទប្រកាន់ថាលោកកឹមសុខាមានទោសពិតប្រកបផងរំលាយបាក់គេចោទបាត់ហើយស្អីវាខូចអញ្ចឹងបាទអញ្ចឹងហើយបានជាថាយើងដឹងថាលបែងហ៊ុនសែននេះគឺគាត់ធ្វើអញ្ចឹង បាទទោះបីជាកោជបឆ្នាំ2013អត់ឯករាជ្យក៏ដោយ បាទក៏កម្លាំងបោះឆ្នោតរបស់ប្រជាពលរដ្ឋហ្នឹងគឺគាត់ស្អប់របបហ៊ុនសែនហ្នឹងគឺគាត់អឺបោះឆ្នោតឲ្យសង្គ្រោះជាតិឈ្នះបាត់ហើយតាំងពី2013ដូច្នេះរឿងបោះឆ្នោតឆ្នាំ2022ខាងមុខនេះគឺបងប្អូនកុំយក សំណួរមកសួរថាអឺកោជបនឹងមិនឯករាជ្យទេមិនអីទេ ណាបងប្អូនធ្វើទៅឲ្យបោះឆ្នោតឲ្យភ្លុកទឹកភ្លុកអីហើយបោះឆ្នោត គណៈបកណាដែលគាត់មាន ទំហំប្រឆាំងនឹងជាមួយនឹងគណៈបកប្រជាជន បាទខ្ញុំទៅបោះឆ្នោតឲ្យបកអសបតនដោយបងប្អូនយកអំបិលដបងទឹកតលេអញ្ចឹងកុំយកអំបិលដបងទឹកតលេយកអំបិលដបងឆ្នាំងសឡបងប្អូនរដ្ឋអញ្ចឹងបាទឲ្យយើងចេះពិនិត្យមើលអញ្ចឹងយើងកុំ បើចង់ឲ្យអំបិលនឹងវាមានប្រសិទ្ធភាពបាទកុំយកអំបិលទៅបង់ទឹកបឹងទៅបង់ទឹកទន្លេយើងបង់នឹងឆ្នាំងបាទអាហ្នឹងដែលយើងចង់និយាយថាយើងកម្លាំងមើលថាបាក់ណាដែលមានទំហំខ្លាំងទៅប្រកួតជាមួយនឹងរបបហ៊ុនសែនធ្វើឲ្យរបបហ៊ុនសែនភ័យស្លន់ស្លោឲ្យមេឃុំមកររឿងធ្វើទុកបុកម្នេញគេមិនអោយគេលើកស្លាកមិនអោយអីបើខ្ញុំនិយាយប៉ុណ្្នឹងបងប្អូនយល់ហើយឥឡូវបងបងសង្កេតមើល នឹងឲ្យប្រជាពលរដ្ឋខ្មែរសង្កេតមើលទាំងអស់គ្នាគណៈបកទាំងអស់វាដូចជាប្រមាណ10គណៈបកច្រើនណាស់បាទរដ្ឋាភិបាលលោកហ៊ុនសែនអត់ធ្វើទុកបុកម្នេញលើគណៈបកហ្នឹងទេបាទហើយនឹងអាចផ្ដល់ជាមធ្យោបាយឲ្យគណៈបកហ្នឹងទៀតគេហៅថាគណៈបកការីក្នុងសួនបាទហើយយើងគាត់សម្គាល់ទៅលើគណៈបកភ្លឹងទៀនគាត់តែគណៈបកភ្លឹងទៀនចេញដំណើរការ ភ្លាមដំណើរការភ្លាមមានការចូលរួមពីប្រជាប្រដ្ឋយ៉ាងផុសផុលជាពិសេសអ្នកប្រជាធិបតេយ្យដែលជាអតីតចៅសង្កាត់ក្រុមប្រឹក្សារបស់គណៈបកសង្គ្រោះជាតិពីមុន ចូលរួមយ៉ាងកក្រឹកកក្រែងហើយយើងមើលឃើញថារបបលោកហ៊ុនសែនគាត់ធ្វើទុកបុកម្នេញទៅលើគណៈបកភ្លឹងទៀនមានការគម្រាមកំហែងចោទប្រកាន់រហូតដល់មានការលុបឈ្មោះ មិនឲ្យបេក្ខភាពគណៈបកភ្លឹងទៀនបានឈោឈ្មោះនៅអឺកន្លែងមួយចំនួនត្រូវបានគេលុបចោលហើយយល់ថាម៉េចរត់យល់ថាម៉េចយល់ថាអត់ចេះអសអីចឹងចេះអសហើយបេក្ខជនគេនឹងរៀនដល់ណាអត់ចេះអសគឺតាមច្បាប់ទៅវាអត់ត្រូវតាមពិតទៅបើសិនជា ការប្រកួតប្រជែងបើគេប្រកួតប្រជែងតាមបែបបទលទ្ធិប្រជាធិបតេយ្យ ទោះបីគេយកមនុស្សឈួតទៅប្រកួតជាមួយហ៊ុនសែនក៏គេមានសិទ្ធិដែរឲ្យតែប្រជាពលរដ្ឋនឹងស្រឡាញ់អាមនុស្សឈួតនោះបាទឥឡូវសំខាន់ឲ្យតែមនុស្សជេរនឹងល្អទៅអាហ្នឹងវាសំខាន់អាហ្នឹងអញ្ចឹងបើសិនជាយើងបោះឆ្នោតចាញ់មនុស្សមិនចេះអសរទៀតយើងខ្លាចមនុស្សមិនចេះអសរទៀតឥឡូវយើងទៅចេះអីជាងបាក់គេចង់ដាក់មនុស្សយ៉ាងម៉េចក៏ដោយសំខាន់បាក់គេដូចឯងចេះអីចេះចង់ ចេះចាត់ចែងរឿងគណៈបកគេគណៈគោចូលបានបានឥឡូវយើងគិតមើលគាត់តែប៉ុណ្្នឹងយើងសបញ្ជាក់ថា គឺការភ័យខ្លាចអាការគម្រាមកំហែងការសម្លុតធ្វើបាបពីសំណាក់របបលោកហ៊ុនសែនទៅលើមន្ត្រីគណៈបកភ្លើងទៀនសកម្មជនគណៈបកភ្លើងទៀនទូទាំងប្រទេសនេះគឺជាសញ្ញានៃការភ័យខ្លាចរបស់អាញាធរក៏ដូចជាលោកហ៊ុនសែនផ្ទាល់អានោះសំខាន់ណាស់វាវាខ្លាចបើមិនខ្លាចឥឡូវយើងទៅមើលគណៈបកប្រមាណនោះ តែគណៈបកនឹងរងការកវិកំហែងនេះអត់ទេគណៈបកការរីកលំអសួនដោយលោកប្រធានគាត់បានប្រកាសការរីកលំអសួនដើរលេងពីអ្នកនិមនួនក្នុងគណៈបក7 7ពេគណៈបកអាបគណៈបកព្រាយពេលយប់ឡើងចេញប្រងព្រាតមកដល់រដូវអីចឹងចេញមកឥឡូវយើងគិតមើលសួរថាគណៈបកទាំងអស់នោះមានឆន្ទៈជួយ ប្រជាប្រដ្ឋពិតប្រកបទេគណៈបកគណៈបកភ្លើងទៀនគ្រាន់តែចាប់ដើមរៀបបេតិជន គាត់មានគាត់ទៅសេលិខិតចេញលិខិតអឺថ្កោលទោសនឹងប្រឆាំងទៅទង្វើរបបលោកហ៊ុនសែនផ្សេងផ្សេងលក្ខណៈច្រើនគាត់ចេញលិខិតចេញសេចក្តីប្រកាសព័ត៌មានផ្សេងផ្សេងពីទង្វើសាហាវព្រៃផ្សៃពីសំណាក់អាជ្ញាធរលោកហ៊ុនសែនសួរថាមើលហើយគាត់ហ៊ានរិះគន់ពេញពេញមាត់ទៅនឹងទង្វើរបស់របបលោកហ៊ុនសែនដែលកំពុងតែធ្វើបាបប្រជាប្រដ្ឋសួរថាគណៈបកអតូចធូចនោះអញ្ចឹង យើងមើលយើងមើលភាពខុសគ្នាអញ្ចឹងបានប្រជាពលរដ្ឋខ្មែរខ្ញុំស្រឡាញ់ខ្ញុំសប្បាយចិត្តដែលបានឃើញប្រជាពលរដ្ឋខ្មែរឥឡូវគាត់មានភាពឆ្លាតវៃគាត់ចេះបត់បែនគ្រប់កលៈទេសៈបាទគ្រប់បត់បែនគ្រប់កលៈទេសៈល្អមែនទែនដែលធ្វើឲ្យក្នុងខ្ញុំជើងជាខ្មែរមួយរូបដែលនេះតែខ្លួននៅក្រៅប្រទេសគឺសប្បាយចិត្តថាអូខ្មែរគាត់ឆ្លាតមែនទែនគាត់លេងជឿគណៈបកសរងប៊ីជេងលេងជឿគណៈបកសកម្មាគាត់ កម៉ាសាប៊ូហ្នឹងហើយគាត់ជួសសាប៊ូយកកម៉ាសំវិញកម៉ាវិញបាទកម៉ាអីអញ្ចឹងទៅយកទៅចែកជូនប្រជាពលរដ្ឋសាប៊ូម្ដុំអានឹងគិតមើល5ឆ្នាំបងប្អូន5ឆ្នាំ5ឆ្នាំគេឲ្យសរងប៊ីជេងគេឲ្យកម៉ាបាទនឹងជួនកាលអង្គអញ្ចឹងទៅហើយឥឡូវយើងគិតមើល5ឆ្នាំគេឲ្យយើងប៉ុណ្ណឹងហើយតំណាងរាជទាំងអស់នោះតំណាងរាជដែលបងប្អូនពួកកាប់មុខមួយចំនួនគណៈបក CPP CPP និយាយគិតមើលប៉ុន្តែឥឡូវតំណាងនេះយើងយើងស្គាល់ដល់ពេលរដូវបោះឆ្នោតទេឃើញហើយក្រុមការងារចូលមកច្បាច់ដៃច្បាច់ជើងខ្លះបើកមុងចាប់បញ្ចោបាយយាយយាយតាមតាមទេចិត្តដល់បោះឆ្នោតដល់ពេលបោះឆ្នោតរួចអត់បាត់មុខតំណាងរាស្ត្រទាំងអស់នោះ ពេលប្រជាពលរដ្ឋមានទុកសួរថាឥឡូវនោះកម្មកររោងចក្រដែលគេធ្វើការតវ៉ា និងបុគ្គលិកកាស៊ីណូ Nagavel នោះសួរថាពួកគាត់ជាប្រជាប្រដ្ឋខ្មែរទេគាត់ជាប្រជាប្រដ្ឋខ្មែរហើយដែរឃើញតំណាងរាជរបស់ហ៊ុនសែននឹងចេញមកមកអះអាងហ៎ទៅជាអាតំណាងរាជរបស់ហ៊ុនសែនទៅឆ្លោះជាមួយប្រជាប្រដ្ឋខ្លួនឯងតែជាម្ចាស់ឆ្នោតហើយសួរថាយើងទៅរំពឹងអីទៀតទៅរំពឹងបោះឆ្នោតឲ្យគណៈបកប្រជាជនអ្ហ្មងទៀតព្រោះរាល់ថ្ងៃហ្នឹងសង្គ្រាម រវាងប្រជាប្រដ្ឋជាមួយ តាមន្ត្រីតំណាងរាជរបស់គណៈបកប្រជាជន មិនតែជាប្រដ្ឋទៅបដិងមន្ត្រីគណៈបកសង្គ្រោះជាតិពេលគណៈបកសង្គ្រោះជាតិនៅមានអាសនៈនៅក្នុងរដ្ឋសភាអត់ទេ មានតែឃើញតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិទៅកាប់ព្រៃឈើទៅរំលោភសិទ្ធិដីធ្លីប្រជាប្រដ្ឋអត់ទេមានទេអត់មានទេមានតែតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិទៅចេញមុខតវ៉ាទៅពាំងទ្រូងជាមួយអាជ្ញាធររបបលោកហ៊ុនសែនបាទមើលសួរថាតើតំណាងរាស្ត្រមួយណាដែលជាតំណាងរាស្ត្រកើតឡើងនិងបំរើ រិះពិតប្រកបហ្នឹងពិចារណាបងប្អូនតែបោះឆ្នោតចាញ់បោកគេ តែមួយថ្ងៃបងប្អូនចិនរៃនឹងវេទនី5ឆ្នាំតែបើយើងបោះឆ្នោតត្រូវជោគវាសនាអនាគតជីវភាពជីវភាពយើងកូនចៅរបស់យើងអនាគតកូនចៅរបស់យើងបាទនឹងរងរឿងនឹងរស់ដោយសេចក្តីថ្លៃថ្នូរឥឡូវយើងគិតមើលសប្តាហ៍នេះយើងមើលវិបត្តិសេដ្ឋកិច្ចសកលខ្មែរទៅហើយខ្ញុំបាច់និយាយច្រើនឥឡូវមើលខ្លួនឯងហើយមើលទៅ ថាវាយ៉ាងម៉េច ថាហើយអញ្ចឹងមិនសូមឲ្យបងប្អូន នៅស្រុកខ្មែរ ជាពិសេសគឺបងប្អូនយុវជនដែលរស់នៅ ធ្វើការនៅស្រុកក្រៅដែល ទៅមើលទស្សនភាពទៅមើលការអភិវឌ្ឍនៅប្រទេសគេប្រាប់ឪពុកម្ដាយផងថាប្រទេសគេនឹងយ៉ាងម៉េចហើយការគោរពសិទ្ធិមនុស្សនឹងយ៉ាងម៉េចអាហ្នឹងយើងយើងជួយផ្សព្វផ្សាយឲ្យពួកគាត់នៅខាងក្នុងឲ្យបានដឹងបាទបាទហ្នឹងហើយបង ដោយបងលើកឡើងអញ្ចឹងឬតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិណាគឺគាត់ធ្វើការហើយនឹងជឿឆ្អាលទៅនឹងសុខទុក្ខរបស់ប្រជារាស្ត្របំពេញទូនទីរបស់គាត់ហើយយើងលើកជាឧទាហរណ៍យើងឃើញអាដាមអូនសមានដោយសារតែគាត់ឃើញទុកវេទនាជាប្រវត្តិតាមព្រំដែនណាបាទគាត់តវ៉ាគាត់ហ៊ានតវ៉ានិយាយពីរឿងព្រំដែននៅខាងជាមួយនឹងប្រទេសយួនរហូតទៅដល់របបហ៊ុនសែននឹងចាប់បាទចាប់ពួកគាត់ទុកទៅទៀតឃើញបាទ នឹងហើយគឺជាតំណាងរាជដែលបងប្អូនចង់បានគាត់ឈោចេញមកការពារ ផលប្រយោជន៍រាជបាទទើបបានសំឈ្មោះថាជាតំណាងរាជវាមិនដែរអាណាតំណាងរាជដាក់ខ្លួនឈ្មោះខ្លួនឯងជាតំណាងរាជដល់ពេលប្រជាពលរដ្ឋមានរឿងជាមួយនឹងក្រុមហ៊ុនកាស៊ីណូវាទៅជាអាតំណាងរាជហ្នឹងទៅការពារកាស៊ីណូឆ្លោះជាមួយប្រជាពលរដ្ឋខ្លួនឯងទៅវិញបាទអញ្ចឹងអាហ្នឹងហើយអឺខ្ញុំសូមចូលរួមបន្តិចខ្ញុំឃើញមុនហ្នឹងបងស៊ូសាទ បងស៊ូសាគាត់ខមមិនហើយឃើញបងលៀងស្រីរស់ហ្នឹងគាត់ច្រឡំគាត់គាត់ច្រឡំតាមពិតទៅបងស៊ូសាហ្នឹងគាត់ខមមិនគាត់ល្អណាស់បាទមិនថាអីកន្លែងកន្លែងដែលរបបហ៊ុនសែនហ្នឹងគេបង្ហាញថាកន្លែងដែលមានបពប្រឆាំងចោះចូលជាមួយបកកាន់អំណាចច្រើនណាដល់ពេលការបោះឆ្នោតចេញមកទៅជាកន្លែងនឹងវាឈ្នះទៅវិញបាទអញ្ចឹងបងលៀងសេងរស់បាទខមមិនហ្នឹងគឺគាត់ខមមិនល្អទេណាខ្ញុំ មកសន្សាប់ខ្ញុំសង្ឃឹមថា ស្រុកកំណើតរបស់ខ្ញុំពលស្រុកកំណើតរបស់ខ្ញុំណាណាណាណាវាមាន3ឃុំវាមានខ្ពស់តងួន នៅស្រុកទឹងត្រងព្រះអណ្ដូងនៅស្រុកទឹងត្រងខេត្តកំពង់ពេមកស្នា នៅ ស្រុកទឹងត្រងហើយ3ឃុំហ្នឹងគឺស្រុកកំណើតដែលមានឈាមចស្រុកកំណើតហ៊ុនសែនអញ្ចឹងបាទអញ្ចឹងខ្ញុំជឿជាក់ឥឡូវនេះប្រជាពលរដ្ឋបានផ្ញើសារមកថា នៅឃុំហ៊ុនសែននិងគណៈបកភ្លឹងទៀននឹងទទួលបានជោគជ័យអញ្ចឹងបើសិនឈីពេលនោះខ្ញុំសង្ឃឹមថាឲ្យតែនៅ ក្នុងឃុំឃុំរបស់ហ៊ុនសែនហើយអឺបោះឆ្នោតដូចជា2013នៅបោះឆ្នោតតំណាងរាស្ត្រនៅពីងបោះស្នាសំកំណើតហ៊ុនសែន គឺគណៈបកសង្គ្រោះជាតិឈ្នះបាទអញ្ចឹងខ្ញុំជឿជាក់ថា បងប្អូនត្រូវយល់ ថាហេតុអីបាននៅឃុំកំណើរបស់ខ្លួននោះហ៊ុនសែនចាញ់ឆ្នោតទៅហើយរួចក្នុងនាមយើងដែលនៅតំបន់ស្រុកមួយមួយយើងឲ្យស្គាល់ចរិតហ៊ុនសែនឥឡូវសំបីតែអ្នកភូមិរស់នៅក្នុងស្រុកភូមិជាមួយគាត់ធំឡើងជាមួយគាត់គេមិនស្រឡាញ់ហ៊ុនសែនផងចុះហេតុអីឯងនេះអត់ដឹងប្រវត្តិហ៊ុនសែនច្បាស់លាស់ផងហេតុអីបាទយើងទៅជឿតាមការឃោសនារបស់ហ៊ុនសែនរឿង អីកូនប្រុសកងពលឺប្រាច័ន្ទប្រាទឹកអីហ្នឹងយើងគិតមើលយើងត្រូវគិតហើយយើងត្រូវសួរសួរថាយើងយើងត្រូវចង់ដឹងថាសពកំណើតហ៊ុនសែនបោះឆ្នោតឈ្នះចាញ់គឺសពកំណើតហ៊ុនសែនចាញ់ចាញ់គណៈបកសង្គ្រោះជាតិចាញ់គណៈបកសង្គ្រោះជាតិអាហ្នឹងយើងយើងយើងគាត់សង្កល់អាហ្នឹងនៅស្រុកគាត់ អត់មានអ្នកណាគ្រប់គ្រងគាត់ទេ នៅទូទាំងស្រុកសឹងត្រង់គណៈបកសង្គ្រោះជាតិឈ្នះនៅខេត្តកំពង់ចាមគណៈបកសង្គ្រោះជាតិឈ្នះ 109ឃុំគណៈបកសង្គ្រោះជាតិយក74ឃុំគណៈបកប្រជាជនបានតែ35 36ឃុំទេបន្ទាប់ពីប្រឡំទៀតផងពួកខ្ញុំនៅកំពង់ចាមខ្ញុំដឹងអញ្ចឹងហើយឥឡូវខ្ញុំសួរមើលខ្ញុំខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូន ប្រជាពលរដ្ឋគាត់មិនជឿមិនជឿការបោកប្រាស់របស់លោកហ៊ុនសែនបន្តទៀតហើយរហូតដល់ឥឡូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរប៉ុណ្ណឹងទៀតខ្ញុំជឿជាក់ថាការយល់ដឹង របស់ប្រជាពលរដ្ឋនឹងធ្វើឲ្យគាត់ភ្ញាក់រលឹកភ្ញាក់រលឹកភ្ញាក់រលឹកហើយខ្ញុំជឿជាក់ថាជោគជ័យរបស់យើងនឹងកើតមានឡើង នៅថ្ងៃទី5ខែ6ចាក់ជាមិនខាន ជាមួយនឹងគណៈបកប្រទៀតបាទបាទខ្ញុំឃើញបងអសតថៃគាត់ថាកូន ប្រុសក្រោមអីគេក្រោមធុងសម្រាមបាទបងថាអញ្ចឹងក៏បានឬក៏ថាកូនប្រែតក្រោមពលឺភ្លើងអាបក៏បានយើងយើងមិនមែន យើងមិនមែនចង់ប្រកាសសត្រូវជាមួយរបបជាមួយលោកហ៊ុនសែននេះទេយើងគ្រាន់តែចង់ឲ្យមានការផ្លាស់ប្ដូរយើងតបប្រឆាំងយើងប្រឆាំងយើងទៀមទាគ្រាន់តែឲ្យ មានការគោរពសិទ្ធិមនុស្សហើយឲ្យប្រជាពលរដ្ឋរស់សេចក្តីថ្លៃថ្នូរកុំឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាជាពាក់បំណុលធនាគារវ៉ាន់កូហើយទិន្នផលដែលកសិករផលិតបានធ្វើបានគ្មានទីផ្សារ ហើយឥឡូវជាពាក់បំណុលធនាគារវ៉ាន់កូបើសិនជាហ៊ុនសែនគាត់ឲ្យប្រជាពលរដ្ឋរស់សម្បូរសបាយដូចនៅប្រទេសជិតខាងដូចជានៅប្រទេសថៃដែលគេសម្បូរការងារហើយរហូតដល់ទទួលអឺកម្មករខ្មែរមកធ្វើការរាប់លានអ្នកយើងចង់បានតែប៉ុណ្្នឹងឯងហើយពូយុនសែនចង់កាន់អំណាចតទៅណាតទៅយើងចង់ឲ្យតែគាត់មានការគោរពសិទ្ធិមនុស្សផ្ដល់តម្លៃទៅលើអាយុជីវិតប្រជាពលរដ្ឋ អាហ្នឹងយើងសប្បាយចិត្តហើយចង់អានេះឯងតអឺតកូនតចៅឯផ្ទេឲ្យណាផ្ទេទៅគឺសប្បាយចិត្តហើយតែយើងមើលយើងមើលការដឹកនាំរបស់គាត់គ្រប់ថ្ងៃប្រជាបរតរោការងារធ្វើបានប្រាក់ខែតិចវេទនីអាប្រាក់ខែតិចហើយសម្បាក់រោលុយហើយទំនិញនៅលើទីផ្សារឡើងថ្លៃទៀតធ្វើឲ្យពួកគាត់ពិបាករស់មែនទែនអញ្ចឹងបើបងប្អូនប្រជាប្រដ្ឋខ្មែរបាន ឮសាររបស់ខ្ញុំហើយសូមឲ្យបងប្អូនគិតពិចារណាឡើងវិញឥឡូវឃើញថា ប្រជាកសិករត្រហូយំជាពាក់បំណុលធនាគារវ៉ាន់កោដោយសារគាត់អត់មានទីផ្សារលក់គ្មានតម្លៃហើយមើលឃើញស្វាយចាក់ស្ដាយឃើញស្វាយឃើញបងប្អូនគាត់កាប់ស្វាយកាប់អីចោលអាហ្នឹងហើយដែលជាកំហុសឆ្គងរបស់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែនបាទមិននៅស្រុកគេខ្ញុំខ្ញុំមកដល់នេះខ្ញុំភ្ញាក់ខ្ញុំភ្លឺភ្នែកបងប្អូនភ្លឺភ្នែកខ្ញុំបាសនឹងភ្នែក តម្លៃស្វាយនៅស្រុកអាមេរិកបងប្អូនប្រប៉ុនកំពុនដៃថ្ងៃមុនខ្ញុំនឹកឃើញរឿងខ្ញុំដេកឃ្លានស្វាយមួយយប់ដល់ពេលព្រឹកឡើងខ្ញុំទៅចូលទៅ store ទៅហាងទៅផ្សារទៅចូលទិញស្វាយដើម្បីធ្វើជ្រក់ញ៉ាំជាមួយត្រីដល់ពេលខ្ញុំទៅមើលតម្លៃស្វាយហើយនៅក្នុងផ្សារយួនតម្លៃរបស់ផ្សារយួន26ដុល្លារបងប្អូន ប្រពន្ធកពុនដៃ26ដុល្លារឥឡូវយើងគិតមើលស្វាយមួយ26ដុល្លារហើយខ្ញុំនឹកសម័យអនិច្ចាពលរដ្ឋខ្មែរ កម្មកសិករខ្មែរអញ្ចឹងស្វាយគេមួយផ្លែនៅលក់នៅលើ ទីផ្សារសហរដ្ឋអាមេរិកគឺស្មើនឹងទិញស្វាយយើង ជិត20គីឡូយើងគិតមើលអនិច្ចាដែរបងប្អូនយើងឈឺចាប់ទេឈឺចាប់អត់ហើយទីផ្សារនាំចូលមកអាមេរិកស្រុកខ្មែរ ពេលមិនទាន់លោកហ៊ុនសែនរំលាយនឹងអឺរំលាយគណៈបកសង្គ្រោះជាតិមិនបំផ្លាញលទ្ធិជាតិតៃ GFP អឺប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកគេឲ្យនាំចូលមកតាគេអត់យកពន្ធទេឥឡូវយើងគិតមើលថាហេតុអីបានហ៊ុនសែនមិនឲ្យតម្លៃកសិផលបានថ្លៃឲ្យជីវភាពប្រជាពលរដ្ឋរស់ដោយសេចក្តីថ្លៃថ្នូរនិងមានជីវភាពសមរម្យបាន អាហ្នឹងហើយមេដឹកនាំ ពុករលួយផ្ដាច់ការគេមិនចង់ឲ្យប្រជាពលរដ្ឋមានទេបាទហ្នឹងហើយបាទឥឡូវយើងបង្ហើយបន្តិចទៅនឹងរឿងយើងធ្វើបាតកម្មអញ្ចឹងបងប្អូនយើងត្រៀមឲ្យមុនហ្នឹងខ្ញុំបាននិយាយថារឿងបាតកម្មហ្នឹងណាក៏មានខាងគេដែរ អឺខែខ្ញុំចង់រំលឹកបងប្អូនយើងថាលើកចុងក្រោយ ដែលគេបាតកម្មប្រឆាំងនឹងលោកប្រធានសំឡឹងស៊ីហ្នឹងគឺថ្ងៃដែលគាត់ធ្វើបនផ្កាបងប្អូន នៅកលីកូញ៉ាបាទថ្ងៃដែលធ្វើបនផ្កាហ្នឹងគឺមានអ្នកគ្រប់គ្រងគណៈបកប្រជាជនគាត់ធ្វើបាតកម្មឥឡូវខ្ញុំជូនបងប្អូនទៅមើល បាទទៅមើលក្លឹមសារឲ្យគេស្រែកមួយផ្លែតឥឡូវតាមពិតទៅខ្ញុំអត់ដឹងទេប៉ុន្តែបងប្អូនយើងហ្នឹងគាត់ផ្ញើមកឲ្យទេបាទខ្ញុំគាត់ទៅលួចថតបានណាបង ហ្នឹងហើយបងប្អូនយើងក៏ផ្ញើមកឲ្យខ្ញុំឥឡូវយើងមើលទាំងអស់គ្នាបាទសូម្បីតែខ្ញុំនេះទៀតណាណែនាំសមាជិកខ្លះទៅឈប់ជេរមរាយគេ នៅក្នុង Facebook សូម្បីតែខ្ញុំនេះខ្ញុំអត់បាទបាទឥឡូវបាទរឿងខាងប្រជាខ្ញុំអត់មានបាក់ណាទេ បាទឥឡូវចេះខ្ញុំឥឡូវបងស្ដាប់បាទចាយើងកុំឲ្យប៉ាសខ្ញុំអត់មានតប៉ាសប៉ាសសិអ្នកណាទេណាប៉ុន្តែពួកសមាជិករបស់លោកសំរាំងស៊ីនោះជេរមរាយខ្ញុំខ្ញុំមិនដែរជេរប្រមាថទេណាខ្ញុំនិយាយក្នុងបកគោការិគុណអាឡុងក៏បញ្ជេអាសេរតនាអាខ្ញុំខ្ញុំអត់បញ្ជេទេខ្ញុំគាត់ថាចឹងហើយបាទខ្ញុំហាមណាហាមកុំឲ្យជេជេជេប្រជាជនយើងខ្មែរនឹងខ្មែរដូចគ្នាតា យើងអាចនិយាយគ្នាបានមិនក៏យើងប្រើពាក្យជេអេខ្ញុំអត់មានជាប់តើការជេទេខ្ញុំអត់បាទខ្ញុំអត់មានប្រើពាក្យជេទេពាក្យជេមិនមែនជាការពាក្យដកស្រាយទេការនិយាយគ្នាជាការដោះស្រាយគ្នាទៅវិញទៅមកការខុសការការត្រូវយើងនិយាយអាចគ្នានិយាយគ្នាបានតាពាក្យជេរវាអត់បានបានបានដឹងចេះខ្ញុំឥឡូវបងស្ដាប់បាទចាយើងកុំឲ្យប៉ះខ្ញុំអត់មានតប៉ះប៉ះសិទ្ធិអ្នកណាទេណាប៉ុន្តែ ពួកសមាជិករបស់លោកសំរាំងស៊ីណាជេរមរាយខ្ញុំខ្ញុំមិនដែរជេរមួយម៉ាត់ទេ ណាខ្ញុំនិយាយក្នុងបកការីគុណអាឡុងក៏វិជេអាសេងរតនាកាជេអាឡុងក៏វិជេអាសេងរតនាកាជេអាឡុងក៏វិជេអាសេងរតនាកាជេអាអាក៏វិជេអាសេងរតនាកាជេអាឡុងក៏វិជេអាសេងរតនាកាជេអាលៀងខ្ញុំអត់ចេះជេទេខ្ញុំព្រោះតែអញ្ចឹងហើយបាទខ្ញុំហាមណាហាមកុំឲ្យជេជេជេប្រជាជនយឹតខ្មែរនឹងខ្មែរដូចគ្នាតា យើងអាចនិយាយអានេះយើងប្រើពាក្យជេឥឡូវឥឡូវនេះខ្ញុំអត់ទេចុះតើការជេទេខ្ញុំអត់បាទខ្ញុំអត់ឥឡូវខ្ញុំដូចជាឆ្ងល់ខ្ញុំអត់ដែលឃើញ ថាលោកប្រធានគាត់ប្រកបឲ្យជេបាទឥឡូវរឿងបងឯងបងឯងដោះស្រាយបងឯងគាត់ខឹងគាត់ធ្វើបាតកម្មនេះគាត់មកបាតកម្មប្រឆាំងការជេររបស់ សម្ដេចដលេសម្ដេចសេរតនានិងសម្ដេចឡុងសម្ដេចឡុងមកឆាំងលោកប្រធានគាត់មកមិនចិត្តទេបងប្អូនមើលអូបាទបាតកម្មម្នាក់ឯងអូគាត់បាទយើងយើងបាតកម្មយើងមានគ្នាមានអីទៅច្រើនអញ្ចឹងណាបាទបាទហើយគាត់នេះមកបាតកម្មម្នាក់ឯង ô đó អញ្ចឹងបានណាអ៊ីក៏ទៅណោះមានមនុស្សអញ្ចឹងដែរអាត្រង់ជេគេគេមិនថាដល់ពេលគេជេវិញនាំគ្នាធ្វើ បាតកម្មយេដូចខូចដែរហ្នឹងអាងអាងនិយាយរួមទៅ អាងតស្រុកហ្នឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិនិងមានសិទ្ធិតវ៉ា ចឹងគាត់តែឯងក៏គាត់បាត់កម្មបានដែរអីចឹងមិនថាហ្នឹងមកឥឡូវគប់ខ្ញុំខ្ញុំដាក់ឲ្យបងប្អូនមើលអូយបាសតិចអើយមិនថាយើងវាយើងវាហួចចិត្តណាមានបាតកម្មមកអញ្ចឹងអញ្ចឹងអីឲ្យនិយាយថាម៉េចឥឡូវ បាត់តកម្មគាត់ថាអំឡុងក៏ជេរបងរតនាក៏ជេរដូចទៅគេអញ្ចឹងទៅគេជេរតាអាណាវាខូចវាលួចប្លន់ដី ប្រជាបរតតើអូអត់អត់អត់ដឹងទៅទៅណាចាំតិចណាចាំតាមចាំតិចបាទហ្នឹងហើយអឺ រូបមិញហ្នឹងយកបានបើគាត់ចេញតោះតោះហ៊ុនចែនជេគេសិតតកូនអាក្បត់ជាតិអឺមិនមែនធម្មតាសិតតកូនអាក្បត់ជាតិជេគេសិតតពួកអាស្អីអាស្អីនៅ លើវេទិកាសាធារណៈអឺហើយឥឡូវចាំខ្ញុំលើកទឹកចិត្តឲ្យអឺលោកពូម្នាក់ហ្នឹងទៅធ្វើបាតកម្មនៅ ថ្ងៃទី12ផងរត់បាទកុំហៅគាត់ពូហៅគាត់អ៊ំអ៊ំបាទឲ្យអ៊ំគាត់ ទៅធ្វើបាតកម្មប្រឆាំងនឹងការជេរប្រមាថរបស់ហ៊ុនសែនទៅលើពួកខ្ញុំផងព្រោះពួកហ៊ុនសែនហ៊ុនសែនគាត់ជេរខ្ញុំសិតតែក្បត់ជាតិពួកអាឧទាមនេះគេគិតមើលគាត់ជេរលោកប្រធានសំស៊ីសិតតែកូនអាក្បត់ជាតិដូចលោកប្រធានសំស៊ីដែរទៅជេរហ៊ុនសែនវិញសិតអាស្អីអាស្អីអត់ទេអត់មានទេអញ្ចឹងខ្ញុំគិតពិចារណាវិញអញ្ចឹងសូមឲ្យលោកពូមុននឹងគាត់ធ្វើជាមនុស្សឯករាជ្យគាត់ស្រឡាញ់ហភាពមើលទៅដូចជាស្រឡាញ់ស្រឡាញ់គាត់ចង់កែសម្រួលអញ្ចឹងឥឡូវ ថ្ងៃ12ហ្នឹងឲ្យគាត់ទៅទៅបាទឲ្យគាត់ចូលរួមទៅបដកម្មប្រឆាំងហ៊ុនសែនការជេរប្រមាថនិងពាក្យអសរោះទៅលើប្រជា ប្រដ្ឋខ្មែរផង បាទអាហ្នឹងបើសិនជាគាត់ពិតជា ប្រជាប្រដ្ឋខ្មែរល្អវិញហើយបងប្អូនអូតើអត់មកវិញបាទ ទៅធ្វើបាតកម្មម្នាក់ឯងដៃមួយកាន់ទូរស័ព្ទឡាយឲ្យហ៊ុនសែនមើលបាទអេទទួលបានតែរបស់គាត់ហ៎បងអេមើលអឺមើលមើលមើលអាវអេអាវជារោមសัตว์ណាអានោះបាទនេះគេមានរោមសัตว์នៅគៀនគៀនហើយគេមានអាយ៉ែអាយ៉ែអាយ៉ែណាបាទច្រើនបុននៅនៅបុននៅខ្ញុំសកត់សង្កល់បើសិនជាមនុស្សពាក់អញ្ចឹងខ្ញុំច្រើនថាពួកអឺសតិមិនគ្រប់ហ្មង ខ្ញុំសង្ស័យពួក homeless អីគេណាគេបងគាត់ដូចរបៀបថាអត់ការងារធ្វើឬមួយក៏យ៉ាងម៉េចបាទហើយស្បែកជើងហ្នឹងអត់ចងខ្សែទេបាទគាត់បញ្ញាប់មកធ្វើបដកម្មពេកភ្លេចចងខ្សែបែកជើងបាទអូបាទហ្នឹងហើយបាទអឺយើងមិនថាឥឡូវហ្នឹងតែណាគេខ្ញុំចាក់ឲ្យមើលបងឲ្យបងប្អូនយើងបានសោយទាំងអស់គ្នា អូខេបាទមើលភាសាទៀតបងប្អូនមិនយើងបញ្ចូលទៅ កម្មវិធីចុងក្រោយបាទនេះបងប្អូននេះបាទនេះបាទនេះវងណាយវងណាយខ្ញុំទៅវងមែនតែនកែងកែងកែងកែងកែងវងណាយខ្ញុំទៅវងមែនតែនវងណាយ វាងមែនតែនងាំងងាំងងាំងងាំងងាំងវាងហើយជុំទៅវាងមែនតែនវាងហើយវាងហើយខ្ញុំទៅវាងមែនតែនវាងហើយវាងហើយអញ្ចឹងមិនតាអើយអ្នកដែលស្អប់សំនឹងស៊ីច្រើនតែមនុស្សអញ្ចឹងអញ្ចឹងបងប្អូនបាទសតិមិនគ្រប់បងខានតាពួកផ្សាយផ្សាសតិមិនគ្រប់គាត់អឺ អឺសន្តិមិនប្រក្រតីភាសាអឺសាមញ្ញបាទគាត់ឥឡូវមកបាតកម្មតឯងគិតយ៉ាងម៉េចបាទមកបាតកម្មម្នាក់ឯងកាន់ទងជាតិអគាំងផងឯងកាន់ទងសាច់ផងអីគាត់អធិរាជបាតកម្មយ៉ាងម៉េចខ្ញុំលើភពលោកខ្ញុំទៅតែឃើញមួយខ្ញុំតាំងពីខ្ញុំកើតមកទៅឃើញអ្នកបាតកម្មតឯងគាត់ជិះចាប់គាត់មកបាតកម្មខឹងគេជេខឹងគេជេបាតកម្មហ្មង មកម្នាក់ឯងបាទអញ្ចឹងបានគេថាអញ្ចឹងពួកអ្នកធ្វើបាតកម្មឲ្យគណៈបព្វជិជនណាទី1ធ្វើបាតកម្មនៅក្នុងរោងឡានបាទដូចអាធ្វើបាតកម្មនៅគៀនជាងអត់ទេបងកាន់គុណនៅនេះនៅកាលីហើយមុននឹងខ្ញុំឃើញបងឯងសួរខ្ញុំនៅដាឡាស់បង នៅដាឡាស់ North um North Texas ហ្នឹងហើយបាទវាអឺ អឺវាហួសចិត្តណាបងកានគុណបាទតែសំណាងឲ្យគាត់អត់នៅក្បែរបងឯងទេគាត់នៅកាលីឲ្យបងប្អូនយើងនៅកាលីនៅឡុងប៊ិចហ្នឹងបាទខ្ញុំឃើញគាត់ថតរូបសុំគាត់ថតរូបមកអនុស្សាវរីយ៍ខ្ញុំខ្ញុំចង់ខ្ញុំចង់ជួបអ្នកដែលគាត់កាន់ជើងគណៈបកប្រជាជនខ្ញុំចង់ឲ្យគាត់មកជួបខ្ញុំហើយខ្ញុំអត់ទេបាទខ្ញុំប្រកាសឲ្យជួបហើយហើយបានជួបគ្នាខ្ញុំមានអាស័យដ្ឋានបើបងប្អូនចង់នេះឆាតទៅហើយខ្ញុំនឹងប្រាប់អាស័យដ្ឋានឲ្យគាត់មកនិយាយមែន គាត់ស្រឡាញ់របបផ្ដាច់ការនឹងរបៀបម៉េចហើយគាត់រត់មកនឹងរត់របៀបម៉េចពលពតពលពតគាត់ចោតគាត់ចោតអ្នកដែលរត់ចោលស្រុក គឺសិទ្ធិពួកក្បត់ ដល់ឥឡូវហ៊ុនសែនមួយទៀតទេហ៊ុនសែនចោតពួកខ្ញុំទៅពួកក្បត់ជាតិទេណាបាទតគ្នាចោតតគ្នាបាទពួកនឹងចេះតែចោតទេបាទហ្នឹងហើយបងបុផានេះបាទ តស៊ូមកបងបាទមកធ្វើបាតកម្មម្នាក់ឯងឯងពាក់ស្បែកជើងគាត់ទាំងចងខ្សែគាត់បញ្ញាប់គាត់ខំរត់មកខ្លាំងខ្លាំងដូចដូចអាវឡើងជាងអកកេសអី អាវនេះមិនធម្មតាទេបាទហ្នឹងហើយត្រូវហើយមែនទេអាវហ្នឹងអាវគេអ្នកឡើងឆាកមានរោមសัตว์មានអីហ្នឹងទេតែតែតែរុនឯងរុនរត់ឯងអាយុឲ្យមក30ជាងឯងអាវអត់មានកលិបអត់មានម៉ូតដូចគាត់ទេកុំកុំសើចគាត់ខ្លាំងខ្លាំងត្រង់បិជើងទៀតអត់មានអាវអត់មានអាវទេតែដូចគាត់ទេណាកុំកុំកុំចេះតែហ៊ានកុំសើចគាត់អីអាយុយើងក្មេងៗក្នុងវ័យយុវជន30ជាងអី បាទបើអាវអត់កលិបដូចគាត់ផងសើចគាត់មិនទៅអឺមើលភាសាទៀតមើលភាសាទៀតណែណែណែណែណែណែអឺណែអាវមានម៉ូតខ្សែអន្តែអន្តាយពីស្មាយដល់ចកេះមិនហ្នឹងមានរោមសัตว์រោមអីឃើញណែអូស្អាតស្អាតរបស់គាត់ណាណែមានខ្សែក្រវ៉ាត់គាត់មើលខ្សែក្រវ៉ាត់ណែ តែមើលមើលសោបាទសោនេះសោឃ្លាំងលុយបាទអេស្បែកជើងអេស្អាតរបស់គេតើបងស្អាតបាទស្បែកជើងហ្នឹងបាទអត់ចង់បាទស្បែកជើងដូចថ្មីទេសង្ស័យទុំទិញទេណាអើយចេះមកបាតកម្មម្នាក់ឯងចឹងកើតពូអើយពូអើយយ៉ាប់មែន បងប្អូនថាពួក cowboy ហ្នឹងហើយបាទហើយ cowboy នេះ cow cowboy អឺសពសពខ្មែរអូខេឥឡូវយើងចប់ប៉ុណ្្នឹងហើយយើងសូមប្រកាសចុងក្រោយបាទខ្ញុំមានរឿងមួយ សំខាន់ចង់ប្រកាសចុងក្រោយនឹងដែរគឺបងប្អូនប្រហែលជាបានឃើញហើយកាលពីប្រហែលថ្ងៃមុនហ្នឹងគឺអឺសម្ដេចសម្ដេចឡុងគាត់បានប្រកាសហើយអំពីរឿងអឺ ការគាត់ធ្វើមូលនិធិដើម្បីអ្នកវិជាធិបតេយ្យបាទបាទអ្នកវិជាធិបតេយ្យហ្នឹងគឺនៅក្នុងប្រទេស យើងនៅ ក្នុងអីហ្នឹងគឺឲ្យតែអ្នកវិជាធិបតេយ្យនៅក្នុងដើម្បីផ្លាស់ប្ដូររបបផ្ដាច់ការហ្នឹងគឺមូលនិធិគាត់ហ្នឹងគឺដើម្បីយកទៅទ្រទ្រង់អញ្ចឹងដោយប្អូននាត់គាត់បាន និយាយមុនហ្នឹង យើងឃើញការអឺ រៀបចំ ធ្វើទូកងថ្មីអីចឹងណាបងអូន បាទបាទហើយបាទអញ្ចឹងយើងអឺអាជួយរឿងអ្នកវិជាតបតែគាត់ខ្វះខាតហ្នឹងអឺចឹងក្នុងនោះគឺគាត់បានប្រកាសនឹងហើយយើងខ្ញុំក៏សូមនេះបញ្ជាក់លេខទូរស័ព្ទរបស់គាត់បាទបាទលេខទូរស័ព្ទគាត់នៅក្នុងអេក្រង់សូមបងប្អូនកត់ទុកផងបាទអឺសម្រាប់អឺ មូលនិធិនេះបាទសូមបងប្អូនចូលរួមគ្រប់គ្រងបាទហើយគាត់គឺជាតំណាង បាទគឺជាតំណាងនៅក្នុងក្រមមូលនិធិយើង បាទហើយក្នុងនោះខ្ញុំក៏ចូលរួមគ្រប់គ្រងនឹងគាត់ដែរហើយក៏ជួយ សម្រួលកិច្ចការគាត់ផងដែរបាទអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានដែរបើសិនជាបងប្អូនមិនអាចតាក់ទងទៅគាត់ណាបាទខ្ញុំអឺ នេះក៏ដាក់លេខទូរស័ព្ទខ្ញុំផងដែរបាទឃើញប្អូនរត់នេះទូរស័ព្ទខ្ញុំនៅខាងខាងក្រោមនេះ បាទភ្ជាប់ឈ្មោះខ្ញុំហ្នឹងបាទបងប្អូនអាចនេះហើយបាទអឺអាចតើមកខ្ញុំបានបើសិនជាបងប្អូនតាក់ទងទៅបងឡុងមិនបានហើយខ្ញុំយើងក៏មានក្រុមការងារយើងផ្សេងផ្សេងទៀតផងដែរសម្រាប់ធ្វើកិច្ចការហ្នឹងបើយើងនឹងបន្តរៀបចំបន្តបន្តទៀតនឹងផ្សាយបន្តបន្តទៀតបាទក៏ប៉ុន្តែអឺ សំខាន់ហ្នឹងគឺលេខរបស់សម្ដេចសកលត្រៈឡុងបាទយើងមើលឃើញនៅក្នុងនេះបាទអញ្ចឹងអឺការបង្កើតនឹងគឺយើងបាទយើងត្រៀមទៅជួយអឺអ្នកប្រជាធិបតេយ្យបាទបាទហើយគឺជាមូលនិធិមួយដែលបង្កើតឡើងដោយក្រុមពួកយើងប្រមាណអ្នកទេណាអត់មានជាប់ពាក់ព័ន្ធអ្នកណាទេបាទអត់មានជាប់ពាក់ព័ន្ធនឹងអ្នកណាទេបាទហ្នឹងហើយបាទហើយគម្រោងដែលយើងធ្វើហ្នឹងក៏មិនជាយូរដែរខ្ទង់ប្រហែលជា អឺមួយខែឬក៏2ខែយ៉ាងយូរទេបាទយើងគឺយើងរស់រាន់យើងរស់រាន់ត្រូវការជួយពួកគាត់ ក្នុងពេលឆាប់ឆាប់នេះបាទហ្នឹងហើយអរគុណបងប្អូនយើងមានតែប៉ុណ្្នឹងទេសម្រាប់ការផ្សាយយើងនៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនមានអ្វីបន្ថែម ជាចុងក្រោយ បាទសូមជួយបងប្អូនរត់បាទបាទអរគុណបងជាចុងក្រោយខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជា ប្រដ្ឋខ្មែរទាំងអស់ ដែលកំពុងតែវេទនាដែលកំពុងតែឈឺចាប់ដែលកំពុងតែស្រេកឃ្លានលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា ជាង5ឆ្នាំមកនេះដោយសារតែរបបលោកហ៊ុនសែនបានរំលាយគណៈបក្សសង្គ្រោះជាតិអញ្ចឹងខ្ញុំសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសដែលមានឈ្មោះឈ្មោះអាចទៅបោះឆ្នោតបានសូមចូលរួមទៅបោះឆ្នោត យើងបដូរពីការជឿចាប់របស់យើង5ឆ្នាំមកនេះយើងបដូរពីការជឿចាប់ទៅជាជ័យជំនះក្នុងថ្ងៃបោះឆ្នោតដើម្បីសម្រេចជោគវាសនាអនាគតកូនចៅរបស់យើងព្រោះអីបើយើង មិនចូលរួមបោះឆ្នោតទេ យើងមិនបដូរតាមរយៈសម្លឹកសិលឹកឆ្នោតរបស់យើងទេ យើង នឹងរស់វេទនារហូត ហើយរបបផ្ដាច់ការនឹងចេះតែធ្វើទុកបុកម្នេញយើងរហូតអញ្ចឹងយើងបោះឆ្នោត ដើម្បីអនាគតយើង ដើម្បីជោគវាសនាកូនចៅយើងហើយបោះឆ្នោតឲ្យអ្នកប្រជាធិបតេយ្យដែលមានឆន្ទៈដូចយើង ដែលមានវត្ថុបំណង ដូចយើង គឺគណៈបកភ្លឹងទៀនគណៈបកភ្លើងទៀនគឺជាស្ពានសង្គ្រោះជាតិរបស់យើងអញ្ចឹងក្នុងនាមខ្ញុំ ជាយុវជនគណៈបកសង្គ្រោះជាតិត្រូវបានតឡាការលោកហ៊ុនសែនគាត់ចោទហើយគាត់ហាមឃាត់មិនអោយតន់ដិតធ្វើនយោបាយ អញ្ចឹងក្នុងនាមខ្ញុំជាតនដិតដែលរបបហ៊ុនសែនចោទថាក្បត់ជាតិតែខ្ញុំមានសិទ្ធិគ្រប់គ្រងគ្រប់គ្រងគណៈបកណាដែលខ្ញុំយល់ឃើញថា មានឆន្ទៈដូចខ្ញុំអញ្ចឹងខ្ញុំគ្រប់គ្រងគណៈបកភ្លឹងទៀនសូមបងប្អូនចូលរួមបោះឆ្នោតឲ្យគណៈបកភ្លឹងទៀនជាស្ពាន សង្គ្រោះជាតិយើងដើម្បីអនាគតប្រទេសជាតិយើងនិងអនាគតកូនចៅយើងទាំងអស់គ្នានៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះ បាទសូមអរគុណបាទអរគុណបងបាទអឺបងបុផានីគាត់សួរក្រមប្រជាធិបតេយ្យមួយណា បង អ្នកប្រជាធិបតេយ្យពិតប្រាកដណាបាទពួកខ្ញុំមិនទៅគ្រប់គ្រងអ្នកប្រជាធិបតេយ្យសោតកម្ពីសោតកំណាបទេណាបង បាទគឺយើងគ្រប់គ្រងអ្នកប្រជាធិបតេយ្យដែលគាត់ធ្វើសកម្មភាពដើម្បីអឺ ការផ្លាស់ប្ដូរមេដឹកនាំដែលបំរើពហិរាជបាទមិនមែនអ្នកដែលបំរើបកទេបាទបាទដូរអ្នកបំរើបកដាក់អ្នកបំរើរាជបាទហ្នឹងគឺជាក្រុមអ្នកពហិតបតៃដែលយើងគ្រប់គ្រងដែល សម្ដេចសកលព្រះអង្គគាត់គ្រប់គ្រងគឺបងប្អូន ស្គាល់ច្បាស់ហើយទឹកចិត្តរបស់ក្រមការងារខ្ញុំ ថាតើពួកខ្ញុំគ្រប់គ្រងអ្នកណា លើកទឹកចិត្តអ្នកណា បាទអញ្ចឹង សំណួរល្អបង សំណួរល្អប៉ុន្តែខ្ញុំចង់បងបញ្ជាក់បងថា គឺបងអាចយល់ថាពួកយើងគ្រប់គ្រងអ្នកវិជាតបតៃខាងណា គឺយើងអត់គ្រប់គ្រងអ្នកសូត្រកំណាបអ្នកសូត្រទិសដី អ្នកអង្គុយភាវនាធរសម័យឃើញតែមិនមិនជីងជីងយើង អត់គ្រប់គ្រងចឹងទេបាទអ្នកបាទហ្នឹងហើយបាទអត់អត់អត់អត់មិនមែនមិនមែនជាអ្នកដែលយើងអឺ គាត់ធ្វើការជាមួយកើតទេបាទអូខេឥឡូវអឺចុងក្រោយនេះគឺសូមអរគុណចំពោះការចូលរួមតាមដានទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់គាំទូទួលមនសិការ ហើយបងអូនរដតគាត់ជាក្រុមការងាររបស់ ទូទួលអ្នកប្រយុទ្ធហើយបាទអរគុណដែលបងប្អូន បានចូលរួម នៅក្នុងកម្មវិធីនេះអញ្ចឹងក៏សូមអឺ ជូនពរបងប្អូនឆ្នាំថ្មីដែលទើបតែកន្លងផុតទៅនេះឲ្យជួបប្រទេសតែក្តីសក្តីសុខសពប្រការសុខភាពល្អជៀសផុតពីជំងឺផ្សេងផ្សេងធ្វើដំណើរទៅណាមកណាគឺបានសុខភាពបាទជូនពរឆ្នាំថ្មីបងប្អូនទាំងអស់គ្នាហើយយើងរួមគ្នារក្សាតម្លៃប្រជាធិបតេយ្យអ្នកប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណខ្ញុំបាទតាពីអ្នកសូមជម្រាបលាបាទ